សំណួរជាបន្តភីសាល small small boy small boy អឺមខ្ញុំកណាសូមសួរសំណួរមួយដែលតកតើតកតិននឹងព្រះសង្ឃដែលមានសង្ឃដីកាអាក្រក់ដូចជាជេរម្ដាយគេតើយ៉ាងម៉េចដែរតើការប្រើសង្ឃដីកាបែបហ្នឹងខុសពីនៃសង្ឃដែរឬទេ ពាក្យជេនៅក្នុងវិន័យហាមវិខសង្ឃមិនអាចជេបានទេជេប្រមាថជេបតិចអីហ្នឹងហាមហើយបើសាមណេរវិញជេមិនស្រួលត្រូវដល់នៅនាសនាងគៈឯណោះជេវិខសង្ឃអីហ្នឹងអាចចូលដល់នាសនាងគៈមិនអាចឲ្យបួសទៀតទេតែបើវិខជេជេនរណាក៏ដោយគឺ វានៅក្នុងអបតុភាសិតមានន័យថានៅក្នុងរឿងអឺប្រើពាក្យសម្ដីអាក្រក់ជាទុព្ភាសិតភាសិតហ្នឹងយើងធ្លាប់លើពាក្យសុភាសិតនោះសុភាសិតមានន័យថាសម្ដី ការពោលល្អសុភាសិតនោះ proverb អឺសុភាសិតភាសិតហ្នឹងប្រហែលតែពោលប្រហែលតែពាក្យសម្ដី សុនឹងល្អហៅថាសុភាសិតវាចាជាសុភាសិតមានន័យថាសម្ដីល្អដល់ទុព្ភាសិតមានន័យសម្ដីនឹងវាអាក្រក់ណាសម្ដីអាក្រក់នឹងព្រះអង្គហាមជេរបចោជេរបតិចផ្ដាសានឹងអានឹងគឺព្រះអង្គហាមវិខណាប្រព្រឹត្តត្រូវបាត់ទុព្ភាសិតជេនឹងមិនដាច់បាច់ដល់ដល់ម្ដាយដល់អីជេគ្រាន់តែជេអាកតឿអាកថត់អាខ្មៅអាកងែងអាបណ្ឌិតអាពៀលឲ្យតែទៅដោយចិត្តខឹងណា ហ្នឹងប៉ុន្តែពេលបើយើងគ្រាន់តែចែកថា បុគ្គលការបង្រៀនថានេះបុគ្គលដែលធ្វើអំពើអញ្ចឹងចេះចាត់ជាបុគ្គលពេលអាហ្នឹងមិនមែនចេះទេព្រោះវាអត់មានខឹងនៅក្នុងហ្នឹងឯងហ្នឹងប៉ុន្តែបើហៅចំឈ្មោះហ្នឹងអាពេលអាល្ងងអាអីអញ្ចឹងទៅអាហ្នឹងចេះអាកតឺអាកតកអាកធាត់អាអាហ្នឹងចេះចេះហ្នឹងគឺគឺវាចេញទៅ ជាមួយនឹងភាពខឹងច្រឡោតអាហ្នឹងពិខុសង្ឃព្រះអង្គហាម ព្រោះជេដែលដែលចាត់ទុកជាទើសទោសហ្នឹងគឺវាមានសមុតឋានរបស់វាគឺទោសៈជាសមុតឋានបានលើកលែងបុគ្គលខ្លះដូចជាទម្លាប់របស់គាត់គាត់អត់មានខឹងអីទេគាត់និយាយលេងឬក៏គាត់និយាយសាមញ្ញធម្មតាអាហ្នឹងវាមិនមែនពាក្យជេទេពូពាក្យជេពាក្យថាជេហ្នឹងគឺថាវាមានទោសៈជាសមុតឋានពីក្នុងអញ្ចឹងយើងស្ទាប ចិត្តមើលទៅ នៅពេលណាដែលយើង អឺជេហ្នឹងមិនខឹងជេកើតទេ យើងធម្មតាហ្នឹងចឹងមិនចាំបាច់ដល់ជេមរាយជេអីទេជេអាកតុកអាកទឺអាកថត់អីហ្នឹងក៏ដោយឲ្យតែរបៀបខឹងច្រឡោតហើយនិយាយពាក្យអាក្រក់អាក្រក់ហ្នឹងចាក់ជាជេហើយអាកោសវត្ថុនោះចឹងមិនថាពាក្យល្អល្អមកកកោកយើងនិយាយគ្នាទៅចាំបាច់រើសយកពាក្យជេធ្វើអីណោះនិយាយគ្នាទៅនិយាយគ្នាទៅពាក្យសម្ដីល្អល្អមកកកោក ដោយព្រះអង្គសម្ដែងថាសុភាសិតហើយនឹងទុព្ភាសិតសុភាសិតគួរនិយាយទុព្ភាសិតមិនគួរនិយាយឃើញទេអំពើល្អអំពើអាក្រក់ល្អគួរធ្វើអាក្រក់មិនគួរធ្វើវាមិនឲ្យតែមាន យើងត្រូវតែប្រើទេអានឹងខ្លះបកើតមកវាក្នុងន័យមិនល្អបកើតពីអកុសលចិត្តទៅពាក្យជេហ្នឹងមិនមែនបកើតពីកុសលចិត្តណាអត់ទេពាក្យសម្ដី យើងនិយាយគ្នាបាននិយាយគ្នាទៅមិនបាច់ចាំជេរគ្នានាំតឲ្យក្តៅហើយបានយើងមើលមុខគ្នាមិនត្រង់អីមិនបាច់ថាយើងថាខ្មែរដូចគ្នាជនជាតិអីក៏ដោយចុះវាយើងជេរដែរមិនដឹងនិយាយគ្នាថាម៉េចចឹងមិនថាអឺពេលដែលយើងនិយាយពាក្យសម្ដីអីហ្នឹងយើងថ្លឹងថ្លែងមើលជួនកាលយើងអាងអំណាចអាងអីធំជាង គេជេរបចោពេញវត្តជាពិសេសចៅអធិការធំធំអាធ្លាប់ នៅវត្តមួយនៅខេត្តកំពង់ឆ្នាំងទៅដល់លិញលោកហៅអាត្មាអាណែនដូចគ្នាហ្នឹងគាត់ទៅដល់ឧសៀលបន្តិចហ្នឹងអាត្មាសម្រាកបន្តិចទៅដកស្មៅមួយលោកដែរដូចថាមិនមើងភ្នែកឃើញគេធ្វើអីយើងធ្វើហ្នឹងមិនបាច់គេប្រើគាត់ទៅដកចិត្តលោកចឹងទៅហេអានេះហែងមកពីណា ភ្ញាក់ព្រឺតចុងលោកគេប្រើភាសាចឹងដល់ពេលចឹងថ្មធ្វើហ្មងទៅធ្វើដូចលើកណាថាម៉េចហើយមកពីណាថាម៉េចបីដងគេឈប់និយាយចូលយើងទៅឯពាក្យលោកមានអឺលន់ London Lin ពណ៌ចរានពណ៌ពីអូស្ត្រាលីនេះអាមេរិកពណ៌អឺមដល់ចឹងទៅគេឈប់និយាយរហើយដល់ពេលទៅអង្គផ្សេងហៅគ្នាអាចឹងដែរអាចឹងដែរអាចឹងដែរអាពេញទៅវត្តចុងហើយស្រុកនេះមិនចឹងណាអេមកសួរគេថាចុះវត្តផ្សេងផ្សេងនៅស្រុកហ្នឹងគេនិយាយចឹងតែអត់ផងតែវត្តហ្នឹងហើយគិតទៅចុះវត្តហ្នឹងវាល្មិច មកពីចៅអធិការចៅអធិការហៅគ្នាអត់មាននិយាយរួមទៅអត់មានពាក្យអ្នកធំនិយាយទៅបាត់ពាក្យកណាមានតែពាក្យអញហើយអានេះអានោះតែប៉ុណ្ណាអាអ្នកពីលើមកចៅអធិការហៅមកហៅអញ្ចឹងហើយទៅតាមដាប់គ្នាគ្រូសូតនឹងហៅលោកនេនហៅអាអញអាអញចឹងដែរហ្នឹងហើយលោកតូចតូចហៅលោកធំធំហៅលោកបង អញ្ចឹងទៅចំឡើយមិនចឹង យ៉ាងមិនពាក្យល្អយើងមិននាំគ្នាប្រើសំបីតែកុហកធម្មតា គេមិននឹងនិយាយមួយកូនចៅគេអញផងនិយាយខៅខ្លួនគេម៉ែហៅខ្លួនគេពុកអីចឹងទៅគ្រួសារល្អធម្មតា គេមិនដល់អញហែងអីចឹងហើយមុំតែយើងនិយាយសាធារណៈនោះទៅបញ្ចេញអញហែងពេញតែមេឃនឹងជាគំរូស្អីទេវណ្ណិតាសេង ថ្វាយបង្គំសូមលោកម្ចាស់បញ្យលពីអរិយបុគ្គលសោតាបត្តមៈផលសកតិគេមិមៈសកតិគេមិផលនិងអនាគេមិមៈផលតើលោកលះអ្វីនៅអ្វីអានេះយើងនិយាយច្រើនដំណាក់កាលបើសិនជាយើងនិយាយតាមអកុសលចិត្ត12អាហ្នឹងងាយបើនិយាយតាមកិលេស9កង អាហ្នឹងវាវែងបន្តិចបាទឥឡូវយើងនិយាយ តាមអកុសលចិត្ត12ចុះព្រោះអាកិលេស9កងហ្នឹងក៏វានៅក្នុងអកុសលចិត្ត12ហ្នឹងដែរតាមលំដាប់មគ្គជាអ្នកលះផលអត់លះឯងអរិយបុគ្គលថ្នាក់ក្រោម3ហ្នឹងគឺសតាបត្តមៈសតាបតិផលនឹងមកគូទៅសកតាគេមិមៈសកតាគេមិផលមកគូទៅអនាគេមិអនាគេមិផល គូថាអឺមានញាតិញោមនៅតែច្រឡំថាអឺមអរិយបុគ្គល8ហ្នឹងជាបុគ្គល8ផ្សេងផ្សេងគ្នាមានជីវិតរៀងខ្លួនអឺមថាអញ្ចឹងក៏បានប៉ុន្តែវាមិនត្រូវត្រង់ចំណុចហ្នឹងទេ បុគ្គលដែលបាន ភាពជាព្រះរហន្តហ្នឹងគឺលោក ឆ្លងកាត់បុគ្គល8ពួកហ្នឹងក្នុងម្នាក់ឯងណា ក្នុងម្នាក់ឯងមានន័យថាវាមានវាមានប្រមាណថ្នាក់ហ្នឹងដែលលោក ឆ្លងកាត់អឺមាន មកកម្រិតទៅលោក នៅក្នុងថ្នាក់សោតាបត្តមៈរួចទៅសោតាបត្តផល ចម្រើនតិចទៀតទៅដល់ថ្នាក់សកតាគិមមៈរួចទៅក៏ដល់សោតាបត្តផលអឺចម្រើនទៀតទៅក៏ដល់ថ្នាក់អនាគិមមៈហើយរួចទៅក៏អនាគិមិផលចុងក្រោយអនាហតមៈអរហតផលអញ្ចឹងបុគ្គលតែម្នាក់ហ្នឹងណា បុគ្គលដែលយើងមើលឃើញនិយាយបានថាឈ្មោះអីចឹងឆ្លង រហូតដល់ព្រះអរហន្តដោយព្រះសម្មាសម្ពុទ្ធចឹងដែរក៏ព្រះអង្គជាបុគ្គលទាំង8នឹងឯងព្រោះមុននឹងបានសម្រេចជាព្រះរហន្តហ្នឹងគឺសោតាបត្តមៈសោតាបត្តផលសក្តិគេមៈសក្តិវលចិបចិបចិបចឹងឆ្លងតាមរយៈហ្នឹងប៉ុន្តែចែកថាជាបុគ្គលហ្នឹងមកអំពីទៅតាមខណៈចិត្តដែលកើតឡើងខណៈពេលដែលបហាកិលេសរួចហើយផលនឹងកើតឡើងអញ្ចឹងពីហ្នឹងហៅថាមួយគូ មួយគូនឹងមិនមែនបុគ្គលនោះសតាបត្តមៈហើយបុគ្គលនេះសតាបត្តផលមិនមែនទេគឺម្នាក់ឯងហ្នឹងវាប៉ុន្តែនៅពេលដែលបរិកម្មអនុលោមឧបចារៈគោត្រភូញៀនកើតឡើងទៅក៏សោតាបត្តមៈដល់សោតាបត្តមៈកើតវាអត់មានចិត្តណាមកកើតខណ្ឌចន្លោះនឹងទេអាសោតាបត្តមៈនឹងជាបច្ច័យដល់សោតាបត្តផលកើតឡើងព្រឹបតំណាលគ្នាលំដាប់គ្នានឹងតែម្ដងដោយអនន្តរបច្ច័យមានន័យថា អត់មានចិត្តលៀវភៈទោសៈឬក៏កុសលណាដតីមកខណ្ឌចន្លោះពីសោតាបត្តមៈនិងសោតាបត្តផលចិត្តហ្នឹងទេជាខ្សែវិថីជាមួយគ្នាទេក្នុងមโนទ្វេរវិថីជាមួយគ្នានៅក្នុងបុគ្គលតែមួយហ្នឹងអញ្ចឹងណានៅក្នុងបុគ្គលតែមួយហ្នឹងគាត់ថាមគ្គកចិត្តកើតមួយទៅហើយក៏រលត់ទៅ ផលចិត្តកើតបន្តអញ្ចឹងបុគ្គលហៅថាមកគូឃើញទេប៉ុន្តែយើងអត់ដឹងយើងថាសោតាបត្តមៈបុគ្គលនោះសោតាបត្តមៈមែនទេ បើខណ្ឌថាសតាបតិផលចិត្តហ្នឹងវាកើតច្រើនច្រើនដងសតាបតិមៈវាកើតតែម្ដងទេបហាកិលេសហើយឈប់កើតហើយហ្នឹងគាត់ឲ្យដឹងខ្លះខ្លះប៉ុន្តែយើងរៀនអភិធម្មបានកាន់តែច្បាស់អឺមបើយើងគិតនៅ ក្នុងសោលំដាប់នៃការលះអកុសលចិត្ត12នៃមគ្គទាំង4មគ្គទាំង4តែម្ដងណា ឥឡូវយើងរំលឹកមេរៀនអភិធម្មខ្លះមើលអាត្មាខានបរៀនដោយសារដោយសារអីដោយសារមិនបរៀនហ្នឹងឯងចាំដល់ពេលណាបរៀនបរៀនទៀតអក្សរចិត្ត12មានលោភៈមូលចិត្ត8ដួងទោសមូលចិត្ត2ដួង និងមោហៈមូលចិត្ត2ដួងសរុបទៅ12ណាអ្នកអត់រៀនអភិធម្មស្ដាប់ទៅបានបន្តិចនៅក្នុងសោតាបត្តមៈ លះអកុសលចិត្ត5ដួងគឺមើលនៅ ក្នុងលោភមូលចិត្តដែលមានឈ្មោះថា ទិដ្ឋកតសម្បយុត្តលោភមូលចិត្តណាដែលមាន ពាក្យថាទិដ្ឋកតសម្បយុត្តនៅក្នុងនឹងនៅក្នុងសមណោះ2ហើយនឹងនៅ ក្នុងឧបេខា2គឺដួងទី1ទី2ទី5ទី6 ដែលមានឈ្មោះថាសមនសសហកតាំងទិដ្ឋកតៈសម្បយុត្តังអសង្ខារិកាំងសមនសសហកតាំងទិដ្ឋកតៈសម្បយុត្តังសសង្ខារិកាំងពីរហ្នឹងហើយនឹងទី5ឧបេខាសហកតាំងទិដ្ឋកតៈសម្បយុត្តังអសង្ខារិកាំងអសមនសឧបេខាសហកតាំងទិដ្ឋកតៈសម្បយុត្តังសសង្ខារិកាំង4ហ្នឹងឯង4ដួងហ្នឹងឯង គឺត្រូវប្រហារដាច់ឫសគល់ហៅថាសមុជឆេតបហាណៈហ្នឹងមានន័យថាបហាដាច់ឫសគល់មកបើបើនិយាយពីជំងឺក្នុងខ្លួនយើងមានន័យថាឆ្នាំហ្នឹងទៅសម្លាប់មេរោគហ្នឹងផ្ដាច់ពូជហ្មងណាលែងមានឈឺអីតទៀតទេកុសលក្រៅពីហ្នឹងគ្រាន់តែបង្អន់បង្អន់ទេកុសលថ្នាក់លោកិយៈឬក៏កុសលថ្នាក់ឈាន លោកិយៈអីហ្នឹងគ្រាន់តែបង្អន់បង្អន់កិលេសហ្នឹងទេ តែសោតាបត្តមៈហ្នឹងកាត់ផ្ដាច់ឫសគល់ឈប់ លោកមិនបាច់រវាំងមិនបាច់ប្រយ័ត្នអីទៀតទេអាកិលេសត្រូវអស់ហ្នឹងណាហើយនៅក្នុងហ្នឹងសំខាន់បំផុតហ្នឹងគឺទិដ្ឋិហ្នឹងអាមិច្ឆាទិដ្ឋិហ្នឹងមិច្ឆាទិដ្ឋិសពគ្រប់ទាំងទិដ្ឋិសកាយទិដ្ឋិ20ក្តីទិដ្ឋិ62ក្តីថា completely eradicate អស់លីងហ្មងហើយលោកមិនបាច់ពីណាមកប្រយុទ្ធមិនបាច់ពីណាមកបន្លាចឲ្យលោកជឿនេះឲ្យលោកជឿនោះទៀតទេបុគ្គលថ្នាក់ហ្នឹងអត់មានជឿណាគេទេណាដែលព្រះអង្គសម្ដែងថា បុគ្គលមិនជឿអ្នកដតីហើយមានបញ្ញាឃើញច្បាស់នៅ សច្ចធម៌ដោយខ្លួនឯងបុគ្គលនោះឯងតថាគតហៅថាជាអ្នក មាន ខ្លួនឯងជាទីពឹងឃើញទេជាអ្នកធ្វើឲ្យដល់នៅទីបំផុតនៃលោកនេះអញ្ចឹង ត្រឹមសោតាឡើងទៅនឹងពាក្យថាជឿអ្នកដតីនឹងគ្មានទេគ្មានហ្មងបើពធជនចុះមកហ្នឹងអាពាក្យជឿនឹងនៅតែមានណាឲ្យតែគេធ្វើសំហេតុផលសំហេតុផលចុះឡើងចុះឡើង ទុកចិត្តហ៎ទុកចិត្តទោះបីវិកាយពិចារណាយ៉ាងម៉េចក៏ដោយវាអត់ដល់ប៉ុន្តែសោតាឡើងទៅអត់មានទេមិនជឿអ្នកដតីហើយធ្វើឲ្យជាក់ច្បាស់នៅសច្ចធម៌ដោយខ្លួនឯងនោះឯងថាគាត់ហៅថាមានខ្លួនឯងជាទីពឹងអឹមហើយនៅក្នុងលោមោហមូលចិត្តពីរដួងក៏លះបានមួយដួងដែរគឺដែលមានឈ្មោះថាឧបេខាសហកតាំងវិជកិច្ឆាសម្បយុតាំងសង្ស័យ សង្ស័យក្នុងពុទ្ធសង្ស័យក្នុងពធសង្ស័យក្នុងពសង្ឃសង្ស័យជាតិនេះជាតិមុនជាតិក្រោយសង្ស័យក្នុងបដិច្ចសមុបាទធូរនឹងវាកើតល្មិចបានវាអញ្ចឹងអីហ្នឹងអត់ទេអត់មានការសង្ស័យគឺច្បាស់ចេះដូចអដែងពីមុនយើង នៅក្នុងប្រអប់មួយឬតែគេនិយាយថាអាហ្នឹងវាអញ្ចេះអាហ្នឹងវាអញ្ចេះអញ្ចេះអញ្ចេះអញ្ចេះវានៅសង្ស័យហ្នឹងប៉ុន្តែពេលបើខ្លួនឯងមកផឹកខ្លួនឯងទៀត និយាយដល់នោះអានឹងទឹកត្រីអានឹងទឹកស៊ីអ៊ីវថាមែនទេអាត្មាដឹងខ្លួនឯងទឹកសុតសោះហ្នឹងដឹងអញ្ចឹងលែងមាន ការសង្ស័យដោយការពិសោធន៍ខ្លួនឯងផ្ទាល់តែម្ដងអញ្ចឹងសោតាបត្តមៈហ្នឹងតួសោតាបត្តមៈហ្នឹងបញ្ញាក្នុងសោតាបត្តមៈហ្នឹងលះអកុសលចិត្ត5ដួងហ្នឹងអញ្ចឹងការដើរផ្លូវខុសមិនមានទៀតឡើយ។ មិនមានទៀតឡើយសង្ស័យមិនមានទៀតឡើយ គឺជាមនុស្សច្បាស់លាស់ចឹងណាច្បាស់ត្បងច្បាស់ចេះនឹងពីនឹងទៅព្រះអង្គហៅកូនណាកូនតថាគត យើងរងថ្ងៃហ្នឹងអាប្រភ្លឹកប្រភ្លឹកទៅថ្វាយអង្គមអ្នកតាថ្វាយអង្គមយាយម៉ៅអីហ្នឹងប្រពុត មិនហៅកូន ទេខូច credit ព្រះអង្គទៅវងព្រះអង្គអត់កើតទេ វងព្រះអង្គកើតទល់តែឈប់ប្រព្រឹត្តប្រព្រឹត្តឃើញច្បាស់ហេតុផលដូចប៉ុន្តែនោះវាច្បាស់ជាងភ្នែកភ្នែកបាំងតែស្បែកបន្តិចមើលមិនឃើញហើយដល់ទៅសក្តិគាមិមិអឺអឺនិយាយទីថាសក្អាសោតាបតិផលអត់មានទូនាទីអីទេអត់មានទូនាទីអីទេកើតពីគណៈនឹងក៏រលត់ទៅអត់មានលះអីទេអានេះឧទាហរណ៍ថាអញ្ចេះឧទាហរណ៍ថា ព្រួញយើងត្រូវបាញ់3គ្រាប់សម្រាប់ទម្លុះស្អីមួយទម្លាក់ឲ្យឲ្យវាបើទៅយើងបាញ់ហុចហុចហុចប៉ុន្តែអាព្រួញទៅមុនហ្នឹងវាប៉ះរបស់ហ្នឹងប៉ាំងទៅវាជ្រុះបាត់ហើយអាព្រួញទៅពីរទៀតហ្នឹងវាអត់បានត្រូវអីទៅទេមកហើយវាធ្លាក់ចោលទៅសោតាបត្តផលហ្នឹងអញ្ចឹងអត់មានលះអីទេវាគ្រាន់តែចេញទៅដែរតែអត់បានលះអីទេហ្នឹងវាត្រូវបានលះនៅក្នុងសោតាបត្តមៈហើយ តាមពិតវាកើតឡើងបំរុងតលះទាំងអស់ហ្នឹងប៉ុន្តែដោយសារវាវាលះចំណុចហ្នឹងដោយដោយដោយមគ្គហើយអាផលហ្នឹងវាគ្រាន់តែជាភាពបរិសុទ្ធមួយវាអត់មានប្រឡាក់ស្អីទៀតតែប៉ុណ្្នឹងឯងអដល់ទៅសកតាគាមិមៈមានទួលនទីលះដែរតែអត់លះដាច់ទេ មានន័យថាអកិលេសដែលលះហើយនឹងអត់មានលះទៀតទេណា លោភៈមូលចិត្ត4ដួងប្រព្រឹត្តទៅឬក៏សម្បយុទ្ធជាមួយទិដ្ឋិហើយនឹងវិជកិច្ឆាសម្បយុទ្ធនឹងអត់មានលះទៀតទេព្រោះវាអស់ហើយអត់មានអីត្រូវលះទេ តែវាទៅបាញ់អកិលេសនៅសល់លោអកុសលចិត្តនៅសល់10នៅសល់7ដួងទៀតនោះគឺលោភៈមូលចិត្ត4នៅសល់ដែលទិដ្ឋិកតវុបយុទ្ធប្រះចាកទិដ្ឋិនឹងតែវានៅជាប់ដែរ តែมันមានមិឆាទិដ្ឋិទេហើយ នឹងតោសមូលចិត្ត2ក៏អត់តន់អឺអត់តន់បានលះហើយមោហៈមូលចិត្តដែលប្រកបដោយអតិចៈរវើរវេនឹងអត់តន់បានលះសកតិគេមិមិហ្នឹងគឺមានទួនាទីធ្វើឲ្យស្រាលធ្វើឲ្យស្ដើងធ្វើឲ្យទ្រមអញ្ចឹងណាបើយើង បើយើងគិតមើលថាតើសកតាគាមីបុគ្គលហើយនឹងសកតាគាសោតាបណ្ណបុគ្គលនៅសល់អកុសលចិត្តប្រមាណដួងពីរនឹងថានៅសល់7ដួងដូចគ្នាប៉ុន្តែ អ្នកនៅសោតានឹងអាវ័យដែលនៅនឹងក្រាស់ជាងនៅទាំងដុលជាងហើយសកតាគាមីមីបុគ្គលនឹងគឺធ្វើឲ្យស្រាលជាង នៅ ចំនួនបែរគ្នាប៉ុន្តែ ស្រាលជាងដល់ទៅអនាគាមីមៈទៅលះ អឺពីរដួងទៀតគឺតោសៈមូលចិត្តអស់លីងបដិខៈថ្នាំងថ្នាក់យំសោកយំសោកអីអស់ហើយអស់លីងហើយណាអស់លីងហើយអញ្ចឹងលោកកធនហ្នឹងវាត្រូវអស់ទៅតាមដាប់ដាប់ចឹងដែរណាអស់យំអស់សោកអីសុកទុកអីហ្នឹងអាហ្នឹងគ្របលោកលែងបានណាប៉ុន្តែអស់មែនទែនដល់ព្រះរហន្តសុកទុកគ្របលែងបាន អញ្ចឹងអនាគមិមិលោកអត់លះអា ប្រមាណដួងមុនដែលរៀបរាប់ហ្នឹងទេព្រោះវាអស់តាំងពីសោតាសកតាមកអញ្ចឹងលះ2បន្ថែមទៀតបាន7អញ្ចឹងអនាគមិបុគ្គលហ្នឹងនៅសល់អកុសលចិត្ត5ដួងគឺលោភៈមូលចិត្ត4ដួងប្រកបដោយ ដែលដែលប្រស្យតិដ្ឋិมันមានមិឆាតិដ្ឋិទេប៉ុន្តែលោកនៅជាប់ជាប់ហ្នឹងលោភៈហ្នឹងមិនមែនជាប់ជាមួយកាមគុណប្រុសស្រីអីអត់ទេវាតាមលំដាប់ទៀតលោកគាត់នៅជាប់ក្នុងភពនៅក្នុងភពជាតិកំណើតនេះលោកលោកនៅជាប់ព្រោះអនាគានៅ មានបដិសន្ធិក្នុងសទ្ធាវិហអញ្ចឹងទៅ នៅជាប់បន្តិចបន្តិចហ្នឹងប៉ុន្តែជាមួយនឹងរូបសម្លេងខ្លួនរូបផតថាពាក្យចង់បានភ្លើកហ្នឹងអត់មានទេអត់មានលីងអឺ ដល់ទៅអរហត្តមគ្គទៅលះផ្ដាច់អា5ចុងក្រោយហ្នឹងគឺលោភៈមូលចិត្តអឺសម្បយុទ្ធអប្រស្យមិឆាទិដ្ឋិហើយនឹងមោហៈមូលចិត្តដែលប្រកបដោយឧទ្ធចៈសម្បយុទ្ធហ្នឹងការរវើរវាយអញ្ចឹងបានព្រះរហន្តលែងមានយល់សពហើយអរិយបុគ្គលថ្នាក់ក្រោមនៅមានយល់សពព្រះរហន្តឈប់មានយល់សពព្រោះកាត់ផ្ដាច់ឫសគល់នៃការយល់សពគឺភាពរវើរវាយចិត្តអស់ភាពរវើរវាយចិត្ត លែងមានយល់សប្ហើយនឹងប៉ុណ្ណឹងអ្នកអត់ដែលរៀនអភិធម្មរៀងងើងក្បាលបន្តិចមិនធ្វើម៉េចទេអាហ្នឹងខំស្ដាប់ខ្លះទៅឲ្យដឹងថានៅ ក្នុងហ្នឹងយើងមានរឿងត្រូវរៀនច្រើនដែរតើមិនចប់ត្រឹមយកទៅដុតធូបណាហើយបើថ្មអង្គុយទៅដុតធូបថ្មមិនបាន ចេះនិយាយប៉ុណ្ណឹងទេ អូនរំចាស់សំនួរនៅនឹងតែវណ្ណិតាសេងនេះយល់យល់ទេ អឺឈុនកាងឈុនកាងសួរថាតើគេបានចែកចំណាត់ថ្នាក់នៃសេចក្តីស្លាប់ដែរឬទេ ស្លាប់បែបណាទៅចាត់ថាស្លាប់មានបុណ្យស្លាប់មានបុណ្យមានបុណ្យស្លាប់ធ្វើអីអឺចេះសេចក្តីស្លាប់ហ្នឹងវាមានពីរអឺមនុស្សយើងហ្នឹង និយាយដោយខ្លីមកគឺហៅថាកាលមរណៈហើយនឹងអកាលមរណៈកាលមរណៈនឹងគឺស្លាប់ដោយអស់អាយុតាមកំណត់ពេលវេលាឧទាហរណ៍តែគាត់ចាស់ទុំជ្រុះចឹងទៅណាអានឹងហៅថាកាលមរណៈសមគួរអាយុគាត់ប៉ុណ្ណឹងសមដល់ពេលស្លាប់ហើយហៅថាកាលមរណៈមួយទៀតអាយុនឹងវាមិន តាមកំណត់ ជាមធ្យមភាពនៃមនុស្សទាំងអស់វាអត់តន់ដល់ពេលទេប៉ុន្តែស្រាប់តែគាត់ត្រូវកាំងបេះដូងស្លាប់ឬក៏ដោយគ្រោះថ្នាក់ចរាចរណ៍ឬក៏ត្រូវដោយគេសម្លាប់តាំងពីក្មេងទៅហ្នឹងអាហ្នឹងហៅថាអកាលមរណៈហៅថាស្លាប់ដោយចៃដន្យឬក៏ស្លាប់ដោយឧបតវហេតុឬក៏ហៅថាអកាលមរណៈអាហ្នឹងដោយវិបាកនៃបាបឯណាចូលមកកាត់ផ្ដាច់ ប៉ុន្តែមិនកំណត់ថា អ្នកស្លាប់របៀបណា មានបុណ្យច្រើនជាងអីអត់ទេអត់ទេវាគ្រាន់តែចេះគ្រាន់តែថាអ្នកដែលអាចរស់ទៅដល់កំណត់អាយុនឹងគឺវាអត់មានបាបណាមួយចូលមកកាត់ផ្ដាច់ប៉ុន្តែអ្នកដែលអាចស្លាប់ដោយ គេសម្លាប់មិនមែនបានន័យថាបុណ្យគាត់តិចទេតែគាត់មានបាបផងដែលត្រូវឲ្យផលឧទាហរណ៍ដូចជាមកលៀនមកលៀនមិនមែនបុណ្យតិចណាបុណ្យ ជាសាវកជាអក្សសាវកឆ្វេងប៉ុន្តែដោយសេះសល់ផលបាបកម្មដែលគាត់ធ្លាប់សម្លាប់មេដាបេដាពីពុព្វជាតិមកធ្វើឲ្យចោលសម្លាប់លោកណាប៉ុន្តែមិនបានន័យថាលោកប៉ុនតិចទេតែប៉ុនបណ្ណាក៏ដោយបើមានទោសត្រូវទទួលដែរឧទាហរណ៍ដូច យើងអាចអត់អាចប្រទេសដែលមានច្បាប់ពិតប្រាកដណាឯងមានទ្របបណ្ណាក៏ដោយតែមាន ទោសត្រូវតែជាប់ទោសហើយនឹងជាសិទ្ធិក៏ដោយអីក៏ដោយតែមានទោសចាប់រំលោភគេឬក៏សម្លាប់គេគឺត្រូវតែ ចូលគុកអីគេមិនយកទេទ្រព្យសម្បត្តិអីហ្នឹងនៅនឹងទៅពឹងគ្រាន់ថា ទៅជាប់គុកសិនប្រហែលឆ្នាំអីចឹងទៅហើយសំណួរជាបន្តអឺខុងឡាំណាខ្លួនទីពឹងខ្លួនថាមិនតន់បានស្ដាប់ជាប់ធ្វើការហ្នឹងធ្វើការសិនតើអី មុនពេលទ្រង់ចូលទីបង្គត់តើព្រះពុទ្ធទ្រង់បាន មាន បន្ទូលអ្វីខ្លះ អំពីព្រះអង្គអំពីព្រះអង្គពីព្រះអង្គខ្លួនឯងផ្ទាល់ឬក៏បើបន្ទូលអីខ្លះអានឹងដូចឆាប់យល់ដល់ពេលបន្ទូលអីខ្លះអំពីព្រះអង្គមានន័យថាចេញពីមាត់ព្រះអង្គមកហ្នឹងឯងសួរយើងបានឆ្លើយឆ្លងគ្នាចឹងវាពិបាកយល់អធិស្ស្រ័យអ្នកសួរ អឺវាមានច្រើនតើមុនហ្នឹងយើងមុន អីខ្លះមុនរយៈពេលប្រមាណមុនមួយអាទិត្យមុនមួយខែមុន2ខែមុន3ខែឬក៏មុនភ្លាមភ្លាមអញ្ចឹងអាមុនហ្នឹងវាមិនដឹងថាមុនប្រមាណទៅទៀតប៉ុន្តែបើពាក្យចុងក្រោយ របស់ព្រះសម្មាសម្ពុទ្ធតែម្ដងគឺថាអខយវិយៈវិយៈធម្មាសង្ខារាអឺ អបមាទេនសម្បាទេថៈនោះមនាលភិក្ខុទាំងឡាយសង្ខារទាំងឡាយមានការអស់ទៅសូន្យទៅជាធម្មតា ពាក្យថាសង្ខារទាំងឡាយហ្នឹងពាក្យជាធัวយើងពិបាកស្ដាប់មានន័យថាគ្រប់យ៉ាង នៅលើលោកនេះ គ្រប់យ៉ាងនៅលើលោកនេះ ដែលវាមាន ការកើតឡើងនៅក្នុងលោកនេះតែងតែអស់ទៅសូន្យទៅជាធម្មតា អ្នកទាំងឡាយ ចូលញ៉ាំងប្រយោជន៍ឲ្យសម្រេចដោយសេចក្តីមិនប្រមាទញ៉ាំងប្រយោជន៍ឲ្យសម្រេចនឹងមានន័យថាវឹកហាត់ចិត្តខ្លួនឯងនឹងឲ្យឃើញឲ្យបណ្ដោះបញ្ញានឹងឲ្យឃើញច្បាស់នៅសភាវៈពិតនៃនៃធម៌នឹងឲ្យឲ្យឲ្យប្រកបមុនពេលនឹងអស់ជីវិតហ្នឹងគឺត្រូវតែឃើញ កុំប្រមាទពាក្យថាប្រមាទហ្នឹងធ្វេសប្រហែសបដោយបដោយពេល អីក៏អីទៅអីក៏អីទៅអញ្ចឹងមិនមិនព្យាយាម សិក្សាអំពីជីវិតហ្នឹងឲ្យបានច្បាស់នឹងហើយបើមុននឹងទៀតមានដូចជាពាក្យការបូជាអីពេលដែលព្រះអង្គអាពាតធ្ងន់មែនទែនហ្នឹងហើយមានគេបូជាផ្កាមនុស្សផង ទេវតាផង ខ្លែងខ្លះ នៅលើដីនឹងក្រាលផ្កាលត្រឹមស្មងត្រឹមជង្គង់អីចឹងព្រះអង្គទ្រង់មានពពុទ្ធិកាទៅព្រះអនន្តថាមនាលអនន្តតថាគតមិនឈ្មោះថាបរិស័ទបានបូជាដោយហេតុដែលធ្វើប្រមាណប៉ុណ្ណឹងឡើយលុះតែភិក្ខុភិក្ខុនីឧបាសកបាសិកានឹងនាំគ្នាសិក្សានៅអវាទរបស់តថាគតនឹងអ្វីដែលព្រះអង្គសម្ដែងមកនឹងដោយសេចក្តីគោរព សិក្សាហើយយល់ហើយប្រតិបត្តិដោយសេចក្តីគោរពនោះតើបឈ្មោះថាជាការបូជាតថាគតដោយបដិបត្តិបូជាជាបូជាដ៏ឧត្តមចឹងបូជាខាងក្រៅទោះបី ជាមាសពេជ្រសូរកានវិទូសូរកានអីយ៉ាងណាក៏ដោយពពុទ្ធថាតថាគត មិនឈ្មោះថាបរិស័ទបូជាដោយរបស់ត្រឹមប៉ុណ្ណឹងឡើយវាមិនសមណា វាអត់សមពីព្រោះអាបូជាអញ្ចឹងអញ្ចឹងមិនបាច់ប្រពុតក៏គេបូជាដែររបស់ខាងក្រៅឲ្យតែមនុស្សជឿឲ្យតែមនុស្សគោរពស្រឡាញ់ទៅដូចជាស្ដាច់ដូចជាណណាណណីនោះប៉ុន្តែ អ្វីដែលវាជាលក្ខណៈពិសេសការបូជាប្រពុតនឹងគឺសិក្សាពាក្យប្រពុតឲ្យយល់សិនហើយបដិបត្តិដោយដីគោរពកោតក្រែងនេះឯងទៅឈ្មោះសំគួរណាសំគួរថាជាការបូជាតថាគតសំគួរថាព្រះអង្គខំ ព្យាយាមដើម្បីត្រួសត្រាយរកផ្លូវត្រូវផ្លូវត្រង់នឹងហើយបានផ្ទេចំណេះហ្នឹងឲ្យ សាវករបស់ព្រះអង្គនឹងបានយល់ដឹងនិងប្រតិបត្តិត្រូវអានឹងទៅទៅសំគួរចំពោះការលះបង់របស់ព្រះអង្គហើយបើការបូជាដោយគ្រឿងសក្ការៈផ្សេងផ្សេងផ្សេងផ្សេងព្រះអង្គមានបានទទួលណាអត់ផងហ្នឹងអឺឈុនកាងឈុនកាងសួរថាតើ គេបានចែកចំណាត់ថ្នាក់នៃសេចក្តីស្លាប់ដែរឬទេ ស្លាប់បែបណាទៅចាត់ថាស្លាប់មានបុណ្យស្លាប់មានបុណ្យមានបុណ្យស្លាប់ធ្វើអីអឺចេះសេចក្តីស្លាប់ហ្នឹងវាមានពីរអឺមនុស្សយើងហ្នឹងនិយាយដោយខ្លីមកគឺហៅថាកាលមរណៈហើយនិងអកាលមរណៈ កាលមរណៈនឹងគឺស្លាប់ដោយអស់អាយុតាមកំណត់ពេលវេលាឧទាហរណ៍តែគាត់ចាស់ទុំជ្រុះចឹងទៅណាអានឹងហៅថាកាលមរណៈសមគួរអាយុគាត់ប៉ុណ្ណឹងសមដល់ពេលស្លាប់ហើយហៅថាកាលមរណៈមួយទៀត អាយុនឹងវាតាមកំណត់ជាមធ្យមភាគនៃមនុស្សទាំងអស់ វាអត់តាន់ដល់ពេលទេប៉ុន្តែស្រាប់តែគាត់ត្រូវកាំងបេះដូងស្លាប់ឬក៏ដោយគ្រោះថ្នាក់ចរាចរណ៍ឬក៏ត្រូវដោយគេសម្លាប់តាំងពីក្មេងទៅហ្នឹងអាហ្នឹងហៅថាអកាលមរណៈហៅថាស្លាប់ដោយចៃដន្យឬក៏ស្លាប់ដោយឧបតវហេតុឬក៏ហៅថាអកាលមរណៈអានឹងដោយវិបាកនៃបាបឯណាចូលមកកាត់ផ្ដាច់ប៉ុន្តែមិនកំណត់ថា អ្នកស្លាប់របៀបណា មានប៉ុនច្រើនជាងអីអត់ទេអត់ទេវាគ្រាន់តែចេះគ្រាន់តែថា អ្នកដែលអាចរស់ទៅដល់កំណត់អាយុនឹងគឺវាអត់មានបាបណាមួយចូលមកកាត់ផ្ដាច់ប៉ុន្តែ អ្នកដែលអាចស្លាប់ដោយគេសម្លាប់មិនមែនបានន័យថាប៉ុនគាត់តិចទេតែគាត់មាន បាបផងដែលត្រូវឲ្យផលឧទាហរណ៍ដូចជាមកកលៀនមកកលៀនមិនប៉ុនតិចណាប៉ុនជាសាវកជាអក្សសាវកឆ្វេងប៉ុន្តែដោយ សេះសល់ផលបាបកម្មដែលគាត់ធ្លាប់សម្លាប់មេដាបេដាពីពពជាតិមកធ្វើឲ្យចោលសម្លាប់លោកណាប៉ុន្តែមិនបានន័យថាលោកបនតិចទេតែបនបណ្ណាក៏ដោយបើមានទោសត្រូវទទួលដែរឧទាហរណ៍ដូចយើងអាចអត់អាចប្រទេសដែលមានច្បាប់ពិតប្រកបណាឯងមានទ្របបណ្ណាក៏ដោយតែមានទោសត្រូវតែជាប់ទោសហើយនឹងជាសិទ្ធិក៏ដោយអីក៏ដោយតែមានទោសចាប់រំលោភគេឬក៏សម្លាប់គេគឺត្រូវតែចូលគុកឯងគេមិនយកទេទ្របសម្បត្តិអីហ្នឹងនៅនឹងទៅបើគាត់ថា ទៅជាប់គុកសិនប្រហែលឆ្នាំអីចឹងទៅឥឡូវប៉ុណ្ណឹងចុះអាត្មានឹងឆ្លើយសំណួរដល់វិធីកម្មវិធីឆ្លើយសំណួរកំឡោះកំឡោះស្រុកស្រែគណាថ្វាយបង្គំសពគ្រប់ចឹងទៅសូមជួយពន្យល់ពីការរងាប់ អឺកិលេសគឺការចង់ចង់ល្អចង់ស្អាតការចំណងគ្រប់យ៉ាងអឺមវិធីរងាប់វាសម្រាប់នៅក្នុងជីវិតរបស់យើង យើងកុំឲ្យវាស្លាប់អីចំណងទាំងអស់ហ្នឹងនោះស្លាប់វាមិនកើតទេពីព្រោះយើងនៅក្នុង ជីវិតគរិវាសដែលអឺចាំបាច់ត្រូវការរស់ចាំបាច់ត្រូវការរស់នៅក្នុងសង្គមហើយបើប្រើវិធីរងាប់ដោយតបៈធัวហ្នឹងវាទល់តែមានការប្រព្រឹត្តអក្រិតដូចជាធុដង ដូចជាស្អីស្អីអញ្ចឹងទៅ កាន់ជាធុដងកាន់ជាអីអញ្ចឹងទៅអាហ្នឹង វាមានវិធីរងាប់ហៅថារងាប់បានប៉ុន្តែបើយើងធ្វើការរាល់ ថ្ងៃរស់នៅជាមួយគ្រួសារជាមួយបងប្អូនសាច់ញាតិធម្មតាមានវិធីខ្លះៗដែលយើងចាំបាច់ត្រូវរៀន និងបដិបត្តិក្នុងជីវិតប្រចាំថ្ងៃ ដោយសិក្សាអំពីលក្ខណៈរបស់កិលេសនឹងឲ្យស្គាល់ ហើយនឹងសិក្សាអំពីភាពប៉ះផលប៉ះពាល់របស់វានៅពេលដែលវាកើតឡើង វា ធ្វើឲ្យចិត្តយើងយ៉ាងម៉េចហ្នឹងគឺត្រូវតែសិក្សាហ្នឹងឲ្យ ដឹងលក្ខណៈរបស់វារៀនសង្កេតពិនិត្យនៅក្នុងជីវិតប្រចាំថ្ងៃធម្មតាធម្មតាកុំកុំដាក់បន្ទុកឲ្យខ្លួនឯងដោយគ្រាន់តែនឹកឃើញធေါ်ពេលណាយើងតឹងទ្រូងកុំតែយល់ធေါ်កុំអីមិនពិបាកមិនចឹងឯងវាកើតត្រូវតែកើត របស់ណាវាគួរកើតវាកើតទៅមានអីធម្មតារបស់វាប៉ុន្តែដឹងថាគណៈហ្នឹងជាចិត្តអីតាមដានទៅរបស់មួយហ្នឹងទៅដូចក្នុងសតបឋានសោតហ្នឹងមិនមែនទៅហាមទោសៈមកឲ្យកើតទេមិនមែនទៅហាមលោភៈមិនឲ្យកើតទេប៉ុន្តែគណៈបើទោសៈដកកើត ដឹងព្យាយាមដឹងទៅអូទោសៈកើតទៅហើយបើរាគៈកើតឡើងតណ្ហាកើតឡើងអូអានេះជាតណ្ហានេះជារាគៈដឹង ដឹងដឹងព្យាយាមដឹងអញ្ចឹងដឹងយូរទៅវារួញហ៎ព្រោះយើងស្គាល់មុខវាហើយយើង ដឹងថាវាជាសត្រូវវាមិនមែនជាគ្នាយើងទេដឹងហ្នឹង គឺការកំណត់ដឹងថាវាជាសត្រូវវាជាទុកជាបោសដែលកើតឡើងព្យាយាមដឹងរឿយរឿយឲ្យទៅជារឿងធម្មតាក្នុងជីវិតកុំដាក់ឲ្យទៅជាបន្ទុកហ្នឹងហើយឲ្យតែយើងចាប់ផ្ដើមត្រូវ របៀបនៃការពិចារណាធម៌ហ្នឹងអត់តឹងទេអត់តឹងទេកុំទៅបង្ខំរធម៌តែយើងបង្ខំរធម៌អាហ្នឹងយើងដើរប្រច្រាស់ត្រៃលក្ខធម៌ត្រៃលក្ខធម៌យើង ដឹងហើយរបស់ គ្រប់យ៉ាងប្រែប្រួលជាទុកជាអនត្តា ហើយកើតឡើងក៏ដោយសារមានបច្ច័យតតែងអញ្ចឹងយើងគ្រាន់តែបង្កើនបញ្ញាដើម្បីលេងជាមួយសង្ខារហ្នឹង វានៅកើតកើតទៅ ខឹងកើតកើតទៅមិនពេលយើងដឹងថាមានកិលេសស្រាប់តែអស់ស្រាប់តែអស់ខឹងអស់ស្រឡាញ់អស់ស្អប់ឯណាវានៅមានតែធម្មតាហ្នឹងណាឲ្យវាដឹងអញ្ចឹងទៅទៀតអ្នកប្រយ័ត្នតែចេះធัวដបងដបងចេះស្មានខ្លួនឯងសើខ្លួនឯងហ្នឹងអត់ជាប់ទេអត់ខឹងទេអត់លងលោកធัวទេអាហ្នឹងសើច្រឡំហើយស្គាល់ស្គាល់តិចពេកហើយរឿងហ្នឹង កណាញាតញោមនិយាយពីលោកធម៌លោកធម៌អានឹងលោកធម៌ទេ កំលងលោកធម៌ណាអានឹងនិយាយតាមធម៌បានប៉ុន្តែកុំយល់ថាខ្លួនឯងនឹងវារួចពីលោកធម៌នោះណាលោកធម៌យើងត្រូវដឹងថាកម្រិតនៃលោកធម៌បើមនុស្សឈប់លងនឹងលោកធម៌មនុស្សនឹងវាលែងវាលែងទាំងសើចវាលែងទាំងយំទៅទៀតវាអត់មានរឿងអីធ្វើឲ្យគាត់យំកើតទេហើយក៏គ្មានរឿងអីដែលធ្វើឲ្យគាត់សើចកាក់កាយ បានដែរពីព្រោះអាសើចសบายហ្នឹងអាហ្នឹង អានឹងវាសបាយព្រោះបានសុខព្រលោកធម៌ដែរអាសុខហ្នឹងលោកធម៌ដែរណាសុខផ្លូវកាយសុខផ្លូវចិត្តហ្នឹងហើយដល់គេធ្វើឲ្យទាស់ចិត្តគេធ្វើឲ្យខឹងឲ្យស្អប់ទៅក៏ទួញសោកទៅយំទៅដើនដកទៅអាហ្នឹងលងព្រោះទុកឃើញទេហើយទុកអញ្ចឹងអញ្ចឹងលោតឯណារួចយើងស្គាល់លោកធម៌ហ្នឹងឲ្យច្បាស់ហើយនិយាយសម្គាល់មួយម៉ាត់ដល់បើមិនស្គាល់លោកធម៌ហ្នឹងស្អីទៅថានៅចេះកើតទុក នៅចេះស្ដាយនៅចេះសំណោះនៅចេះ ពិបាកចិត្តទេអាហ្នឹងហើយកំពុងតែលោកធម៌បោកបក់ត្រូវ នោះកណ្ដលោកធម៌មាន8ទាំងអស់ណាព្រោះការជួនកាលយើងស្គាល់តែបន្តិចបន្តួចតែរឿងសរសើរនន្ទាអីតែប៉ុណ្្នឹងយកអាសុកទុកនោះមានលៀបអត់លៀបនោះផុតថាសលោកធម្មេហិយសៈចិត្តតាំងនកម្មតិ ចិត្តនៃបុគ្គលឯណាដែលលោកធัวពាល់ត្រូវហើយមិនញាប់ញ័រចិត្តព្រះរហន្តចិត្តបខៃណាស្របបានវាពាល់ហើយវាមិនចេះញ័រពុទ្ធជនឯណាមិនអោយញ័រកាន់តែញ័រតិចញ័រច្រើនប៉ុណ្ណឹងប៉ុណ្ណឹងឯងណាស្គាល់លោកធัวឲ្យច្បាស់ច្រឡំប្រយ័ត្នច្រឡំតែខ្លួនឯងលែងលួងលោកធัวនិយាយអួតក្តែងក្តែង អាត្មាសារភាពត្រង់ឯលោកធននៅ សង្កត់អាត្មាបានអញ្ចឹងបើខណៈចំណែកខ្លះយើងដឹងយើងដឹងយើងត្រៀមយើងទទួលតែប៉ុណ្ណឹងដូចជាសរសើរនិន្ទាអីអញ្ចឹងវាមានកម្រិតដែលយើងទទួលបានតែថាឲ្យវានឹងសោះត្មងនោះមិនមែនទេព្រោះចាក់គ្រឹះវាអត់តន់មមដូចភ្នំថ្មតាន់ទេណាអត់ទេអានឹងដឹងទេណារៀនអារឿងលោកធននឹងក៏ឲ្យដឹង អាកម្រិតរបស់យើងក៏យើងឲ្យដឹងដែរបានយើងអត់ច្រឡំ តែអញ្ចឹងទេច្រឡំច្រឡំធัวទេឥឡូវមកណាខ្លួនឯងនោះក្រន់បើលោតផុតមែនទេលោតផុតដោយ អរិយមគ្គអរិយមគ្គថ្នាក់ក្រោមលោតលោកធម ផុតមិនតាន់អស់ហ្នឹងសោតានៅយំឡើយហ្នឹងដែលផុតលោកធមទាំងស្រុងទល់តែព្រះអរហន្តលែងស្អប់លែងស្រឡាញ់មានតែកិរិយាចិត្តវាធម្មតានៅក្នុងសัตว์លោកហ្នឹងទូទៅស្មើគ្នាទាំងអស់ណា ស្អីដែលធ្លាក់សំបីតត្រូវការរបស់លោកហ្នឹងក៏លោកមិនទៅខឹងទៅស្អប់អ្នកដែលមកវ័យគាត់ហ្នឹងផងបីលោកហ្នឹងផងហើយចិត្តអញ្ចឹងអញ្ចឹងយើងឯណាទៅដល់តែមិនដល់ទេអញ្ចឹងរៀនបដិបត្តិធម៌នៅក្នុងជីវិតប្រចាំថ្ងៃហ្នឹងរៀនអំពីអំណាចរបស់កិលេសហ្នឹងឲ្យដឹងឲ្យដឹងទៅហើយក្រណព្យាយាមដឹងថាគណៈណា ចិត្តខឹងគណៈណា ចិត្តមានះកើតឡើងអឺ គណៈណាវងវែងគណៈណាសង្ស័យព្យាយាមដឹងបន្តិចបន្តិចបន្តិចបន្តិចទៅតាម ផ្លូវទៅស្ទះចរាចរមួម៉ៅ stress កើតឡើងអញអូចិត្តហ្នឹងកើតរោគទៀតដែរអូតោមនោះកើតទៀតដែរអឺហើយចិត្តណាដែលវាទៅតាមដឹងអាចិត្តអញ្ចឹងអញ្ចឹងចិត្តកុសលគឺសតិវាដែលវាកើតឡើងវា eradicate វា វាវាធ្វើឲ្យខ្សោយ weaken weaken អាកិលេសហ្នឹងគឺធ្វើឲ្យកិលេសហ្នឹងវាខ្សោយនៅពេលណាដែលសតិកើតឡើងហ្នឹងឯង ហើយបើយើងមិនព្យាយាមឲ្យដឹងខ្លះខ្លះចឹងទេជីវិតជាពិសេសអ្នកដែលគ្រោះថ្នាក់អ្នកកាន់តែមានមុខមាត់អ្នកកាន់តែមានការងារធំអ្នកកាន់តែល្បីកាន់តែប្រឈមមុខនឹងការគ្រោះថ្នាក់ហើយើថ្ងៃមុនឃើញតួចម្រៀងអីកុនតួចម្រៀងកូរ៉េសម្រាប់សម្រាប់ខ្លួនទៀតអាយុទៅប្រហែលបាក់ទឹកចិត្តទ្រាំវាមិនបាន ថាវាពិតជាទ្រាំមិនបានមែនពីព្រោះវិស័យអស់ហ្នឹងគឺវិស័យពូនផ្ដុំកិលេសពូនផ្ដុំភ្លើងដល់ដល់កំពូលមែនតែនទៅគាត់ទ្រាំវាអត់បានមែនគាត់មិនមែនចង់ស្លាប់ទេប៉ិនយើងមើលមើលវិស័យកលែងអស់ហ្នឹងមិនមែនជាវិស័យនាំសុខសន្តិភាពណា ជាវិស័យផ្ដុំភ្លើងកិលេសហ្នឹងឡើងទៅត្រូវធ្វើឲ្យគេយំទៅត្រូវធ្វើឲ្យគេសើចទៅ អានឹងដែលព្រះអង្គថាបុគ្គលខ្លួនឯងនឹងវាវិច្ចខ្ចប់ដោយរាដោយដោយលោភៈទោសៈមោហៈហើយឡើងទៅសំដែងឲ្យគេវែងតាមឲ្យគេព្រឺព្រួចតាមឲ្យគេកើតរាគៈតាមទៅទូការទៅស្លៀកអញ្ឆិចអញ្ឆោចលើនឹងទៅឲ្យគេកើតកិលេសតាមទៅសិតតែកលែងផ្គុំកិលេសនិយាយមែនទេអាត្មាមាននិស័យអាខាងហ្នឹងដែរប៉ុន្តែសិក្សាទៅវាឃើញអញ្ចឹងនិស័យជាអ្នកតន្ត្រីនិស័យជាអ្នកចម្រៀងហ្នឹងវាមានតែប៉ុន្តែ ប៉ុន្តែដល់មើលធัวទៅ យើងមិនមែនបដ ாய் ឲ្យតែចំណងរបស់យើងយកមកគ្របទេតែយើងសិក្សាមែនទៅកន្លែងផ្គុំហ្នឹងនៅពេលអ្នកទាំងអស់គ្នានឹងមានបញ្ហាមានណាជួយបាន អាចឡើងទៅធ្វើឲ្យគេសប្បាយមកពិភពលោកមែនមកប្រទេសមែនប៉ិនយកស្អីទៅឲ្យសប្បាយយកសំឡេងហ្នឹងយករូបហ្នឹងសើរឿងបិឆោតខ្លួនឯងក៏បិឆោតខ្លួនឯងអាគេក៏បិឆោតខ្លួនគេអញ្ចឹង ចឹងនៅពេលដែលអារីការសរសើរនឹងវាធំទៅធំទៅមុខមាត់នឹងធំធំធំទៅ មានន័យថាបន្ទុកនឹងសម្រាប់បុគ្គលអ្នកមានខ្លួនមិនដែលពិចារណារឿងអនត្តាធម៌នឹងវាមានខ្លួននៅក្នុងអាមុខមាត់នឹងអញ្ចឹងអាមុខមាត់នឹងអីវាទៅជាបន្ទុកហើយទៅជាបន្ទុកទៅជាទម្ងន់អញ្ចឹងមានរឿងអីឬក៏ថាត្រូវរស់ស៊ីខាតឬក៏ត្រូវធ្លាក់បាត់បង់កិត្តិយសអីធ្ងន់ណាស់ធ្ងន់សម្រាប់គាត់ខ្លាំងគាត់បាត់បង់អីឧទាហរណ៍ថាមនុស្សទៅណាគេសរសើរថា គាត់នឹងជាមនុស្សអស្ចារ្យដ៏មានស្នេហាគេបោះបង់ចោលវិញទៅអញប៉ុណ្ណឹងដែរមិនសមថាគេទៅចោលអញរស់មិនបានងាប់បាត់ព្រោះពួកពេលអាបកើតមុខមាត់ហ្នឹងគឺបកើតកិលេសពេញតែខ្លួនប៉ុន្តែមិនមែនហាមថាមិនអោយគេធ្វើទេមុខរបររបស់គេប៉ុន្តែគ្រាន់តែអោយមាន ការពិចារណាផង មានធម៌នឹងក្នុងជីវិតផងវាមិនចាំបាច់ស្លាប់ទេឃើញទេបើមានធម៌ពិចារណានៅក្នុងនឹងផងមិនចាំបាច់ស្លាប់ទេ តែវាអត់មានធัวសម្រាប់ទប់សោះវាអត់មានពាក្យថាធัวនឹងវាធ្ងន់ពេកវាខ្ពស់ពេកសម្រាប់សង្គមពិបាកមនុស្សនិយាយពាក្យធัวគេសើចទៀតផងហើយមនុស្សសើចឃើញគេពិចារណាធัวអីអីសើចប៉ុន្តែមានដល់តែមានវិបត្តិមែនទែនទៅប្រើវិធីឈួតឈួតទៅអាសាច់ទៅស្អីស្អីឃើញទេអាហ្នឹងលទ្ធផលនៃអ្នកសើចការសិក្សាស្វែងយល់អំពីមេរៀនជីវិតហ្នឹងពធហ្នឹងមានន័យថាមេរៀនជីវិតហ្នឹងឯងត្រូវទប់ទល់មេឃ បញ្ហាវាកើតឡើងត្រូវដោះស្រាយមិនហ្នឹងគឺទៅបរៀនអញ្ចឹងតាមានរឿងអីមានរឿងខ្មោចព្រេបិសាចអីធរហ្នឹងហើយរឿងចំណងចង់ស្អាតអីហ្នឹងក៏មិនមែនថាមិនអោយស្អាតសោះទេពុទ្ធក៏អោយភិក្ខុសម្អាតខ្លួនកុំអោយវាធំក្លិនគាត់ត្រូវសម្អាតបើមិន សម្អាតត្រូវទោសអញ្ចឹងដែរមិនអោយក៏គ្រិចក៏តើក្រោកឡើងមិនបត់មុងបត់កន្លែងបត់អីក៏ត្រូវទោសដែរគឺត្រូវតែស្អាត ប៉ុន្តែស្អាតហ្នឹងវាគ្រាន់តែ for good looking មានន័យថា good looking គឺសម្រាប់ដូចថាកុំអោយអ្នកដតីមើលហ្នឹងវាវាកើតអាដេញការមិនសប្បាយចិត្តដោយសារតែឃើញយើងកក្រិចណាឲ្យវាសំលមមដូចលោកយាយវិសាខាហ្នឹងក៏គាត់មានគ្រឿងអលង្ការពេលនៃថ្ងៃណាត់ខត្តរឹកម្ដង ម្ដងក៏គាត់តុបតែង គ្រឿងអលង្ការមើលទៅដូចជាសัตว์ដេញកងោកអីអញ្ចឹង ធម្មតាតាហ្នឹងប្រើវា ក្នុងលក្ខណៈថាយើងជាម្ចាស់កុំឲ្យវាពុលដោយសារអាហ្នឹងកុំឲ្យវែងដោយសារអាហ្នឹងដូចថាយើងពាក់នេះពាក់នោះចូលចំណោមគេចោះអីចឹងទៅអាហ្នឹងក៏វាមិនជាអីដែរគាត់ថាកុំឲ្យគេទឹះដោយសារតែយើងអីចឹងទៅពួកយើងនៅក្នុងសង្គមកេរាវាសហ្នឹងវាវាត្រូវតែអញ្ចឹងហើយបើដោយអាត្មានេះមិនអីទេតងោលតរហូតចឹងទៅហើយមកឈុតនឹងទៅទៅណាក៏ចូលចោលដែរទុកផ្សារ ទៅចូលរួមស្អីទៅបន់ទៅសមុទ្រថាទៅណាក៏ស្រួលមានទៅបាក់អីមកលមមអញ្ចឹងទៅកុំឲ្យកក្រិចកគ្រុកអីអញ្ចឹងមិនជាជាអីទេណារឿងការស្លៀកពាក់តាក់តែងខ្លួនអីមកលមមអញ្ចឹងទៅសុមេតបណ្ឌិតនេះឈ្មោះ ក្រន់តែជា nickname ទេករណីមានចម្ងល់ថាហេតុដូចម្តេចបានជាមហាសមណៈបញ្ញត្តិមិនអោយភិក្ខុសង្ឃឆាន់ល្ងាចមិនអោយឆាន់ចង្ហាន់ល្ងាចឆ្លើយលេខមួយសិនថាឆាន់ត្រឹមតែថ្ងៃត្រង់ហ្នឹងរស់ចង្ហាន់ឆាន់ចង់បានហ្នឹងអង្គខ្លះមុំឆាន់ល្ងាចទៀតមិនអឺមានប្រវត្តិរឿងរ៉ាវរឿងហ្នឹងធ្លាប់និយាយហើយប៉ុន្តែនិយាយបន្តិចទៀតទៅកាលមុន ដូចថាមិនតាន់មានប្រវត្តិនឹងលោករវល់រវល់តែរឿងឆាន់រឿងអីនឹងគ្មានពេលគ្មានវេលាណាមួយទៅបិណ្ឌយប់ប្រលប់នឹងវាគ្មានភ្លើង គ្មានអីអង្គខ្លះដើរទៅជន់ឆ្កែគេទៅជន់គោគេទៅជន់បលាមុត មានពិលមានអីសម័យនោះហើយមានព្រះអង្គឃើញថាវាទុកលំបាកច្រើនហើយណាមួយព្រះអង្គទ្រង់ជ្រាបថា សុខភាពយើងនឹង ពេលរសៀលទៅហ្នឹងវាមិនចាំបាច់ទេរឿងអាហារហ្នឹងมันសំខាន់ទេអាហារដែលសំខាន់ពេលព្រឹកអីឥឡូវហ្នឹងពេទ្យក៏រកឃើញចឹងដែរអាហារដែលសំខាន់សម្រាប់ខួរក្បាលមែនទែនគឺពេលព្រឹកថ្ងៃត្រង់សឹងថាមធ្យមទៅទៀតហើយបើល្ងាចស្មើនឹងសម្រាមស្មើនឹងកាកសំណល់ពេលល្ងាចអត់មានជួយសរីរាង្គយើងអីតែឲ្យបាត់ឃ្លានប៉ុន្តែវានឹងបង្កមេរោគអីច្រើន ពេទ្យនៅកាណាដាឯងរកឃើញថាការបរិភោគអាហារពេលល្ងាចនាំឲ្យកើតមេរោគច្រើនបើប្រៀបធៀបអ្នកមិនពិសាពេលល្ងាចអ្នកមិនពិសាពេលល្ងាចមានសុខភាពល្អជាងហើយបានមានរឿងវិខមួយអង្គហ្នឹងលោកទៅអប្រគុណព្រះអង្គតាំងពីព្រះអង្គបញ្ញត្តិ មិនឲ្យឆាន់ល្ងាចមកលោកថាស្រួលលោកថាស្រួលកាលនៅឆាន់ខ្ញុំព្រះអង្គជួបរឿងអញ្ញែអញ្ញែច្រើនណាស់ព្រះអង្គហើយថ្ងៃមួយខ្ញុំព្រះអង្គទៅបិណ្ឌបាតទៅឈរមុខផ្ទះមួយហើយវាផ្លេចបន្ទោហើយវាល្ងឹតហើយនាងហ្នឹងលាងចាននៅនឹងរៀនហាលខាងមុខហ្នឹងផ្លេចបន្ទោព្រាកដល់ឃើញលោកឈរឆ្ងោចឹងទៅខ្មោច ភ្ញាក់ថាខ្មោចចឹងបានវិខនឹងមិនអាវិខនឹងមានថេរដីកាថាអឺមនាលប្អូនស្រីមិនមែនខ្មោចមិនមែនព្រាយអីទេ គឺវិខបានបាទហើយនាងនោះខឹងតែមកបិណ្ឌបាតស្អីទៀតហើយ យប់ប្រលប់ថាហើយកណាដល់ពេលលាងចាន មានបាយណាដាក់លាងឆ្នាំងចោលអស់ហើយជាមានរឿងអីផ្សេងផ្ដាស់ជាងកាលអង្គខ្លះ ទៅទៅបិណ្ឌពេលយប់ទៅស្រីស្រីលបួងចូលព្រៃបាត់ទៅអូយើងឥឡូវទៅបិណ្ឌពេលល្ងាចទៀតហ្នឹងយ៉ាប់បានព្រះអង្គសម្ដែងធម៌កន្លែងហ្នឹងពីរោះ ព្រះអង្គថាមនាលដូចដូចសភុតិក៏មិនដឹងវិខអង្គនឹងថ្មមិនចាំឈ្មោះព្រះអង្គថាអ្នកយល់អញ្ចឹងវាល្អហើយប៉ុន្តែបុគ្គលមួយចំនួននឹងតែងតែទៅជាមួយនឹងតថាគតថា មិនដឹងជាស្អីទេមហាសាមណៈនឹងរឿងលបិលបៃគ្រាន់តែរឿងឆានល្ងាចនឹងក៏ហាមដែរ គេគិតថាជារឿងលប៉ិលប៉ៃមិនសบายចិត្តនឹងតថាគតហាមរឿងនឹងបានព្រះអង្គសួរអញ្ចេះមនាលភិក្ខុសត្វប្រជាជសត្វប្រជាជនឹងជាប្រភេទសត្វស្លាបតូចមានកម្លាំងខ្សោយវាជាប់វោពីពីងវោតូចតូចឬក៏វោពីពីងអាខ្សែពីពីងហ្នឹង ហើយវារើអត់រួចម្យ៉ាងទៀតសត្វតម្រៃគេចងដោយពួរធំធំប៉ុន្តែតម្រៃនោះ កាលណាបើលឺស្គរជ័យទៅក៏រើដាច់ពួរធំនឹងដល់ពេលអញ្ចឹងព្រះអង្គសួរថាមនាលភិក្ខុតើចំណងដែលចងសត្វប្រជេជ្ជ ហើយនឹងខ្សែពួរដែលចងតម្រៃមួយណាជាចំណងមមជាងគិតមើលអាវោទូចចងសត្វបជីកនឹងជាប់ឬអរួចវោធំខ្សែពួរធំ ចងតម្រៃតម្រៃរើរួចបងសួរថាតើចំណងទាំងពីរណាជាចំណងមម ហ្នឹងគិតតិចមើលអ្នកស្ដាប់គិតឃើញហ៎ចំណងវោតូចឬក៏ចំណងពីងពីងដែលចងសត្វបជាតិហ្នឹងឬអរួចហើយដល់ទៅចំណងដែលចងតម្រៃសិតតពូខ្សែធំធំប៉ុន្តែតម្រៃរើដាច់តើចំណងណា ដែលជាចំណងរឹងមាំជាចំណង ដែលរើមិនរួចគឺវាមិនអាស្រ័យថារឿងនឹងតូចឬធំទេសំខាន់តែយើងរើរួចអត់រឿងខ្លះគិតថាតូចប៉ុន្តែមនុស្សលះអត់បាន ធ្វើអត់កើតរឿងហ្នឹងវាជារឿងធំហើយ តែរឿងធំប៉ុណ្ណាក៏ដោយប៉ុន្តែមនុស្សអាច រំលងវាបាន អាចធ្វើវាកើតរឿងហ្នឹងមិនរឿងធំទេ ចឹងកន្លែងហ្នឹងចំណងចងតម្រៃប្រប៉ុណ្ណាណីតែតម្រៃរើរួច មិនមែនចំណងតឹងព្រះអង្គប្រៀបធៀបដូចអ្នកខ្លះគឺកូនសេដ្ឋីកូនស្ដាច់តែតំណែងមុខមាត់យុសៈការគោរពអោនលំទោនបំរើដោយ បញ្ចកាមគុណអានឹងជាចំណងពួរ ប៉ុន្តែចងតម្រៃមិនជាប់ទូយ៉ាងដូចព្រះអង្គអញ្ចឹងតំណែងស្ដេចមិនមែនធម្មតាទេ មនុស្សមានកិលេសដូចច្រើនដណ្ដើមគ្នាហ្នឹងណាតែព្រះអង្គគ្មានជាប់អីបន្តិចវាទៅជាចំណងធូរទៅវិញដោយឡែកអ្នកដែលមាន ការយល់ដឹងខ្សោយទុនទៀប ជាប់ជំពាក់ច្រើនកុំថាឡើយតលតែរឿងធំធំ អារឿងបន្តិចហ្នឹងក៏ទៅដែរណាតែរឿងតមបាយលើតមបានទៅធ្វើស្អីកើតចេះបើខ្ញុំកណាអាត្មាចេះថាអឺជាបព្វជិតនេះក៏បីជាគំរូតាំងពីរឿងប្រើប្រាស់បរិយអីអីហ្នឹងមិនគួរទេ រឿងហ្នឹងមិនអីធំដុំទេវាគ្រាន់តែជាញៀនញាមជាប់មាត់ខ្លួនឯងសោះហ្នឹងលះឲ្យគេមើលមិនបានផងទៅធ្វើអីកើតមុំតែរឿងអីធំធំទៅធ្វើអីកើតហើយដឹងហើយថារឿងហ្នឹងអត់ប្រយោជន៍ទេជក់បរិយខូចសុខភាព ខ្លួនឯងបំផ្លាញបរិស្ថានហើយវាជាគំរូអាក្រក់ទៀតវាអត់មានអីគឺគំរូល្អសោះរឿងលោកយើងខ្ញុំកណាអាត្មាក៏ធ្លាប់ជក់ដែរមិនឈប់ដែរមើលទៅវាអត់ប្រយោជន៍ ហើយរឿងអារបស់ខាងក្រៅនោះយើងលះមិននឹងបានផងហើយចុះទំនួលអកិលេសក្នុងចិត្តនោះស្អិតតតតាំងពីសង្សារវត្តនោះមិនងាយថាអកិលេសវាពិបាកបេះចេញអបរិយបោះចោលកើតនឹងរឿងតិចទេប៉ុន្តែបើលះមិនបាន វាជារឿងធំហើយកុំខ្លាំងមិនខ្លាំងទេអវាទវ័នអសវ័តវ័នសួរថា តើធ្វើយ៉ាងណាទើបអាចទទួលយកទុកបាន ហើយរស់នៅ ជាមួយទុកកុំតន់អាលថាចង់ទទួលថាម៉េចស្វែងយល់ពីទុកឲ្យច្បាស់នៅពេលដែលយល់វាឲ្យច្បាស់ហើយវាច្បាស់សម្រាប់ជីវិតយើង ច្បាស់សម្រាប់ជីវិតអ្នកដទៃច្បាស់ for all beings គឺសម្រាប់ទូទៅដល់សត្វដទៃហើយ នៅពេលហ្នឹងមិនបាច់ថាខំទទួលទេប៉ុន្តែ ចិត្តនឹងវាព្រមព្រោះចង់ទៅរកពីណាទៀតពីនោះក៏ដូចតែយើងអញ្ចឹងដែរមានប្រសូតមួយនៅពេលមួយហ្នឹងព្រះសម្មាសម្ពុទ្ធព្រះអង្គសួរភិក្ខុទាំងឡាយថាមនាលភិក្ខុទាំងឡាយ ប្រសិនបើមានអ្នកសួរអ្នកថាបច្ច័យដោយម្ដេចហេតុដោយម្ដេចបាន ជាអ្នកមកសិក្សានៅសាសនា ប្រមចរិយធម៌នេះ លះបង់ទ្រព្យសម្បត្តិអីផ្សេងផ្សេងមកសិក្សាហ្នឹងហេតុអីដើម្បីអ្វីភិក្ខុទាំងឡាយក៏ក្រាបទូលថា ខ្ញុំព្រះអង្គជាមនុស្សមានបញ្ញាទុនខ្សោយជាមនុស្សវង្វេងមិនអាចព្យាករបញ្ហានេះឲ្យត្រូវត្រង់បំណង ដែលព្រះអង្គសម្ដែងទេតែថាបើព្រះអង្គសម្ដែងមក ខ្ញុំព្រះអង្គទាំងឡាយនឹងស្វែងយល់ត្រួតត្រងចាំទុក មនាលភិក្ខុទាំងឡាយបើដូច្នោះអ្នកចូលស្ដាប់ចុះបើមានគេសួរថាហេតុដូចម្ដេចបច្ច័យដូចម្ដេចបានជាអ្នកទាំងអស់គ្នាលះបង់អ្វីអ្វីហើយចូលមកកាន់ភ្នូបុស្សជាបាបចិត្តនេះហើយស្ម័គ្រចិត្តរៀននៅសាសនាព្រហ្មចរិយធម៌នេះអ្នកក៏បីព្យាករសំណួរថា ការសិក្សារបស់យើង មិនដើម្បីស្ថានសួគ៌មិនដើម្បីបាននេះបាននោះមិនដើម្បីអ្វីទាំងអស់ មានគោលបំណងតែមួយគត់គឺដើម្បីកំណត់ ដឹងសេចក្តីទុកនឹងឲ្យច្បាស់ថាស្អីជាទុកពិតអញ្ចឹងកាលណាស្គាល់ទុកពិត ផ្លូវដែលចេញចាក់ទុកប្រកបជាចេញព្រះអង្គមិនតន់ឲ្យរៀនថាចេញតាមណាអឺស្អីហេតុដែលនាំឲ្យកើតទុកអត់តន់ឲ្យគិតដល់ហ្នឹងឯងដំបូងបំផុតឲ្យសិក្សាពីទុកសិននៅពេលដែលយើងយល់ពីសេចក្តីទុកនឹងច្បាស់ ភាពភ្ញាក់ផ្អើលរឿងស្អីស្អីលែងមានតែមកពួកអីឧទាហរណ៍ថាយើងទៅពឹងអាសត្វមន់ហ្នឹងអញ្ចឹងគ្នានៅក្នុងអីនៅក្នុង ទុកដូចតែយើងឯណាក៏ទុកដែរអ្នកមានអ្នកក្រទុកដូចគ្នាអញ្ចឹងការពឹងពាក់ដោយ magic ឬក៏ដោយសុំសុខសេរីពីនៅនេះនៅនោះហ្នឹងវាលែងផ្អើលទៅ វាលែងផ្អើលទៅរកវិធីព្យាបាលដោយខ្លួនឯងវិញ ចឹងដំបងឡើយកុំតន់ថាត្រូវទទួលមិនយល់ទុកនឹងច្បាស់នៅបើកាលណាយល់នៅសេចក្តីទុកនឹងច្បាស់ហើយ ផ្លូវដែលត្រូវចេញប្រកបជាមានហើយនឹងជាបឋមហ្នឹងគឺយើងត្រូវយល់ថាតើអ្វីជាទុកពិតប្រកបខ្ញុំកណាថ្វាយបង្គំសពគ្រប់ទៅសួរថាតើធ្វើប៉ុនយ៉ាងណាបានប៉ុនពេញត្រូវលក្ខណៈ ផ្ដើមដោយការយល់ឆ្លើយតាមធម៌បុណ្យដែលពេញលក្ខណៈគឺបុណ្យប្រកបដោយបញ្ញាអញ្ចឹងបញ្ញានឹងជាតួដឹងជាតួយល់អញ្ចឹងបើយើង មិនយល់ច្បាស់ថាណាត្រូវណាខុសទេទោះបីចិត្តល្អប៉ុន្តែកុសលនឹងហៅថាញាណណវពយុត្តញាណវពយុត្តឧទាហរណ៍ដូចលើកពីខាងដើមអញ្ចឹងឃើញញាតិញោមគាត់មកគាត់ភ័យអញ្ចឹងណា យើងអត់មានវិធីសាស្ត្រអីផ្សេងទេយើងអាណិតណាមិនស្រោចទឹកនឹងចង់បានអីពីគាត់ទេអាណិតគាត់ចងឲ្យគាត់បន្តិចទៅដោយចិត្តមេត្តាមានមែនប៉ុន្តែមេត្តាវាអញ្ចឹងហៅថាកុសលខ្វះបញ្ញាញាណវពយុត្តបើវាជាចេតនកកម្មឲ្យទៅកើតជាតិណាមួយកើតមកល្ងងទៅមកឧបដល់ល្ងងឲ្យគេល្ងងទៅមកវាអត់មានកលឹះអីក្រៅពីអាហ្នឹងប៉ុន្តែនឹងសួរថាបាបទេថាអត់បាបទេ ពោះកើតពីចិត្តប៉ុន្តែមួយទៀតបើយើង ចង់បានលុយគេចិត្តធ្វើទៅអញគ្មានតអាណិតអីអញនេះសូធัวមកប្រើ បានលុយ2 3000 4 50000លើ អាហ្នឹងបាបត្មង សូធัวប៉ុន្តែចិត្តវាបាបព្រោះធ្វើទៅដល់ព្រោះអាសម្លឹងចង់បានរបស់គេនោះហ្នឹងលោភៈពេញទីហើយប៉ុន្តែអំពើដូចគ្នាហ្នឹងមិនថាទាំងអស់មិនមែនថាឲ្យតែស្រោចទឹកឲ្យតែឲ្យតែចងអំបោះឲ្យតែអីសិតតបាបមែនទេក៏ជាកុសលដែរ តែបើជាលោកសង្ឃត្រូវត្រូវអាបត្តិអាបត្តិខ្លះចិត្តកុសលក៏ត្រូវដែរមានចិត្តជាសមុទ្ឋានមិនមែនទល់តែចិត្តបាបបានត្រូវអាបត្តិទេណាមិនមែនទល់តែចិត្តបាបបានត្រូវទោសទេណាអាចិត្តកុសលហើយអាកុសលអត់បញ្ញាហ្នឹងអាអាកុសលបែបហ្នឹងត្រូវទោសដែរត្រូវអាបត្តិទុកគាត់ដែរអាហ្នឹងយល់អឺអញ្ចឹងចម្លើយគ្លីថា ដើម្បីឲ្យបនពេញលក្ខណៈដំបងមិនបាច់ធ្វើយ៉ាងណាទេនឹងធ្វើយ៉ាងណាហ្នឹងចង់សួរវិធីណាណា ស្មានថាដំបងមិនបាច់ធ្វើទេប៉ុននឹងមិនបាច់ធ្វើទេយល់សិនថាប៉ុននឹងស្អីយល់ច្បាស់សិនដល់ពេលយើងយល់ហើយអត់មាន អ្នកណាមកប្រាប់ថាយើងត្រូវធ្វើប៉ុនទៀតទេពូយល់ហើយដល់កាលណាយល់យើងយើងជ្រើសរើសថាអំពើនេះគួរធ្វើអំពើនេះមិនគួរធ្វើ នេះគួរនិយាយនេះមិនគួរនិយាយនេះគួរចងចិត្តទុក នេះគួរលះបង់ឈប់គិតវា អានឹងមកពីយល់ថាប៉ុននឹងជាស្អីហ៎ តែយល់បនជាស្អីអាបាបជាស្អីហ្នឹងក៏យល់ដែរហើយដល់យល់ច្បាស់ហើយមិនបាច់ស្ដាប់បញ្ជានរណាថាត្រូវធ្វើយ៉ាងណាទេចឹងបានជាពេល ដែលព្រះបរមពោធិសត្វលោកសន្សំបារមីវាមិនចាំបាច់ណៃអង្គុយប្រាប់ណៃត្រូវធ្វើអញ្ចេះណៃត្រូវធ្វើអញ្ចេះណៃធ្វើ no បុណ្យប្រកបដោយបញ្ញានឹងឧបមាមកវិជាផ្លូវលោកវិញគឺមនុស្សដែលមាន high education មាន ចំណេះដឹងខ្ពស់មានការអប់រំខ្ពស់អញ្ចឹងវា ប្រាជ្ញារបស់គេនឹងវាខ្ពស់ហើយត្រូវដោះស្រាយមិនរឿងខ្លះគេអាចដោះស្រាយបានសូម្បីរឿងមិនដែលកើតប៉ុន្តែបើគេឆ្លាតគេវៀងវៃរឿងមិនដែលកើតក៏គេដោះស្រាយបានដែរអាហ្នឹងបញ្ញាពិតប្រាកដចាមិនមែនជាបញ្ញាគ្រាន់តែចាំទល់តែរឿងដដែល បានឡើងទៅកើតដូចក្បាច់គុណអញ្ចឹងយើងហាត់បុកកតោវាវៃឈ្នះក្បាច់អីខ្លះអាហ្នឹងវាមានកម្រិតរបស់វាអញ្ចឹងការ៉ាតេវាវៃមួយស្អីទៅដាក់មួយអាច្បាប់គេអោបខ្វិតងាប់ ឯដល់មែនទែនក្បាច់ពិតប្រកបអត់មានក្បាច់អីប្រកែផង សំខាន់ភ្នែកលះកម្លាំងខ្លាំងលបឿនលឿនខ្លាំងណាក្បាច់ខ្លាំងចឹងព្រីសព្រូសលីគាត់និយាយបើគ្មានពីណាទៅវៃតាមក្បួនហើយឈ្នះគេរហូតថាអត់ទេ ក្បាច់ដែលប្រកែបំផុតគឺក្បាច់ដែល flexible ប្រែប្រួលតាមកលៈទេសៈបលោះតនាដាក់ទៅនឹងបញ្ញានឹងអញ្ចឹង វាឲ្យយើងគិតឃើញអ្នកអានេះល្អនេះមិនល្អរូបភាពចេញថ្មីថ្មីប្រហែលវិនិច្ឆ័យបានទាំងអស់បញ្ញាហ្នឹងចឹងយល់សិនឲ្យស្គាល់ធម្មធាតុបុណ្យនេះជាស្អីសិនធ្វើលេងខុសធ្វើលេងខុសអញ្ចឹងសំណូមពរទៅវិញថាដែលសួរថាធ្វើយ៉ាងណាឲ្យចំតួថាជាបុណ្យហ្នឹងអញ្ចឹងបើនិយាយពីវិធីនៃការធ្វើជាទៀនក៏ដោយជាសិលក៏ដោយជាស្អីក៏ដោយដំបូងកុំធ្វើកុំធ្វើបើមិនតាន់យល់កុំធ្វើរមោណាព្យាយាមយល់សិនអានឹងបើចង់ត្រូវ បើចង់ត្រូវជាពេញលក្ខណៈជាបុណ្យណាអញ្ចឹងបើចង់ពេញលក្ខណៈបើថាមិនខ្វល់អានឹងវាជារឿងមួយទៀតតែបើចង់ពេញលក្ខណៈជាបុណ្យយល់បុណ្យនឹងឲ្យច្បាស់ថាស្អីជាតួបុណ្យហើយស្អីជាតួបាបកាលណាយល់ហើយហើយសំនួរថាចុះបើយល់ហើយធ្វើអីទៀតអានឹងគេឈប់ប្រាប់ហើយព្រោះយល់ហើយនិយាយកំ pl ែងតិចចុះដូចមនុស្សដែលដឹងច្បាស់ថាយើងរៀបការឲ្យគេមិនអាចមកសួរថាចុះខ្ញុំការឲ្យធ្វើអីទៀតអេធ្វើអីធ្វើទៅស្រេចឯង អានឹងមនុស្សយល់ច្បាស់ថាត្រូវធ្វើអីអានឹងគេយល់យល់ខ្លួនគេអញ្ចឹងបាច់ទៅប្រាប់អីបន្តទៅទៀតអឺគង់គង់ជួនមិនដឹងថាអានឈ្មោះត្រូវអត់ទេភាសាគុណម្ចាស់ចុះបើយើងខំធ្វើល្អអស់ពីចិត្តនៅគេគិតថាយើងធ្វើអាក្រក់ទៀតតើយើងធ្វើយ៉ាងណានឹងខំ ទីមួយពាក្យប៉ុណ្្នឹងពាក្យថាខំខ្ញុំខំណាមនុស្សបើយល់ពីសេចក្តីល្អពិតប្រាកដហ្នឹងវាអត់បាច់មានអារម្មណ៍ថាខំទេរាល់រឿងទាំងអស់បើយើងគិតថាខ្ញុំធ្វើហងឯងខ្ញុំខំណាល្អណាខ្ញុំខំណាអានឹងមានន័យថាមិនតន់យល់ល្អហ្នឹងឯងបើយល់ថានឹងល្អមែនវាទៅមួយឆន្ទៈអញ្ចឹងបើទៅជាមួយឆន្ទៈវិរិយៈហ្នឹងវាទៅត្មងវាមិនបាច់ខំទេ ខំហ្នឹងគឺដូចមើលទៅដូចប្រឹងណាស់អញ្ចឹងណាដូចប៉ុន្តែដូចតែសំណួរខាងលើមិញបើយល់សេចក្តីល្អអាសេចក្តីល្អជាប៉ុននឹងហើយហ្នឹងមនុស្សមិនបាច់ខំយល់ច្បាស់ហើយវាទៅតែមកទៅពីការយល់ចឹងបាន នៅ ក្នុង អរិយមគ្គអង្គ8សម្មាទិដ្ឋិរៀងលេខ1សម្មាទិដ្ឋិហ្នឹងគឺឃើញត្រូវយល់ត្រូវហើយតើកាលណាយល់ត្រូវវាវាវា អាខាងក្រោយមកទៀតនឹង automatically កើតដោយ automatic មកតែមកកណាសមាទិដ្ឋិកើតឡើងជាបច្ច័យឲ្យកើតសមាសង្កបៈណាកើតការត្រេះនេះត្រូវកើតនៅអានឹងហើយ វានាំឲ្យកើតសម្មាវាចាឃើញទេដល់យល់ត្រូវហើយត្រេះរិះត្រូវទៅត្រូវធ្វើអីធ្វើអីច្បាស់ហើយចេញមកតាមមាត់ត្រូវទៀតចេញទៅតាមកាយត្រូវទៀត ចិញ្ចឹមជីវិតត្រូវទៀតព្យាយាមធ្វើអ្វីមួយត្រូវទៀតរលឹកអ្វីក៏ត្រូវទៀតតម្កល់ចិត្តឲ្យនឹងត្រូវត្រូវទៀតព្រោះវាត្រូវពីដើមមកគឺសមាទិដ្ឋិនឹងតែម្ដងចឹងហើយបានជាខ្ញុំកណាអាត្មាមិនទៅណាឆ្ងាយពីការតម្រង់ទិសខាងដើមនឹងថាត្រូវចាប់ដើមពីចំណុចដែលត្រឹមត្រូវចុះបើយើងខំធ្វើល្អគេនៅតែ ថាអាក្រក់ទៀតទៅយើងធ្វើយ៉ាងណា យើងត្រូវចែកតើតើសេចក្តីល្អរបស់យើង ដែលយើងធ្វើនឹងទៅវាពាក់ព័ន្ធអីជាមួយមាត់គេខុសគ្នាដាច់ស្លាអ្នកដែលតេះឌីលមនុស្សធ្វើល្អយើងត្រូវដឹង ថាតើជាចម្ពោះមនុស្សបែបណាតើគាត់ស្រឡាញ់សេចក្តីល្អឬទេអញ្ចឹងបេះដូងគាត់អត់មានស្រឡាញ់សេចក្តីល្អទេមនុស្សល្អឯណាទៅតេះឌីលមនុស្សល្អ ចាំពាក្យហ្នឹងថាមនុស្សល្អមិនតេះឌីលអ្នកធ្វើល្អទេ បើធ្វើល្អប៉ិនក្រៃលុះអាល្អដែលយើងគិតថាល្អហ្នឹងវាអត់ល្អអាល្អមនុស្សដែលឲ្យនិយមន័យហ្នឹងវាមានច្រើនន័យមានច្រើនន័យឧទាហរណ៍ថាប៉កែប៉ាវគេផឹកស្រាគេថាល្អដែរពាក្យថាល្អវាទល់តែមិនមានទោសនៅក្នុងហ្នឹង ហៅថាល្អជាកុសលធម៌វាកើតតាមកាយវាកើតតាមវាចាវាកើតតាមចិត្តផលិតដោយចិត្តល្អជាកុសលធម៌អានឹងបានល្អមែនតែបើល្អដែលមនុស្សឲ្យនិយមន័យខិនទៅស្ទូចត្រីគេថាល្អដែរនោះជូនខ្ញុំទៅស្ទូចត្រីបន្តិចពិនតាមពិតទៅធ្វើបាបត្រីយើងជាថាល្អដែរល្អស្អីស្ទូចមិនស៊ីក៏ដោយក៏គ្នាឈឺមាត់ តែល្អដែលយើងនិយាយហ្នឹងយើងមានមេត្តាធម៌នៅក្នុងហ្នឹងទេវាអត់ប៉ុណ្ណឹងវាជាថាល្អរចឹងពាក្យថាល្អវាទល់តែប្រកបដោយចិត្តស្អាតបរិសុទ្ធមិនមានទោសអាហ្នឹងបានហៅថាល្អអញ្ចឹងត្រូវនេះយល់និយមន័យថាល្អហ្នឹងស្អីទៀតឥឡូវឧទាហរណ៍ងាយងាយយើងពេលម្ដាយឈឺយើងមើលការខុសត្រូវទំនុក បំរុងគាត់អីចឹងឃើញពើល្អហ៎ បើអ្នកណាទៅជេរបចោយើងទៅនិយាយថាជោជោទៅគោរពម៉ែធ្វើអីទៅបំរើម៉ែធ្វើអីបើផឹកស្រាជាមួយអញវិញឥឡូវយើងមើលមនុស្សអ្នកថាហ្នឹងមើលមនុស្សប្រភេទអីអញ្ចឹងកាលណាយើងចែកល្អនិងអាក្រក់ច្បាស់ហើយ ពាក្យអ្នកដតីហ្នឹងគ្រាន់តែជាខ្យល់ប៉ះកាយប៉ុណ្ណោះទេយើងដើរតើទៅវាមានខ្យល់ចេញពីលូខ្លះចេញពីផ្កាខ្លះអាអាធម្មតា ប៉ុន្តែយើងឃើញអាកន្លែងល្អដែលយើងត្រូវទៅពិតប្រកបឯងយើងមិនមែនបកក្រោយដោយសារតែក្លិនបន្តិចបន្តួចតាមផ្លូវហ្នឹងទេហ្នឹងអញ្ចឹងព្យាយាមយល់ពីសេចក្តីល្អហ្នឹងជាអវ័យសិនហើយដល់ពេលយើង ធ្វើល្អគេនៅតែថាទៀតហើយវាគ្រាន់តែអន់ចិត្តតូចចិត្តយើងមិនយល់សេចក្តីល្អនឹងជាអវ័យពិតប្រកបទេ ហើយក៏យើងមិនយល់ពីស្ថានភាពដែលកំពុងនិយាយឲ្យយើងនឹងដែរតាមពិតបើយើងពិតជានៅលើផ្លូវត្រូវមែនផ្លូវត្រូវមែនណាហើយជាផ្លូវត្រូវដែលយើងពេញចិត្តព្រោះវាឃើញមែនហើយយើងពេញចិត្តនឹងធ្វើវាហើយអញ្ចឹងមាកពាក្យអ្នកដតីហ្នឹងវាមិនត្រឹមតែមិនបៀតបៀនចិត្តរបស់យើងទេយើងបែរជាកើតចិត្តអាណិតគាត់ទៅទៀតព្រោះគាត់មិនយល់ថា ក្តីល្អគឺជាអ្វី ណាសេចក្តីល្អគឺជាអ្វីមិនត្រឹមតែមិនខឹងទេវាអាចមកឈួលមកឈួលអីចឹងដែរជួនកាលប៉ុន្តែបើគិតពិចារណាបន្តិចទៅដឹងថាអ្នកនិយាយនោះបើទោះជាគាត់និយាយដោយចេតនាអចេតនាអីក៏ដោយយ៉ាងហោចក៏គាត់ជាមនុស្សមិនចេះពិចារណា វាអស់ក្តីល្អមួយថងថាវិនិច្ឆ័យរឿងអីមិនបានស្ទាបស្ទំបាត់ដែរនឹងដែលព្រះអង្គសម្ដែងថាបុគ្គលមិនបានស្ទាបស្ទងមើល ណាស្ទប់ស្ទង់ហ្នឹង គឺពិនិត្យមើលសិនមុននឹងថាមុនអីហ្នឹងហើយចេះតែនិន្ទាបុគ្គលដែលមិនគួរនិន្ទា បុគ្គលនោះធ្លាក់នរកដូចគេច្រានទម្លាក់ មនុស្សល្អសោះគេធ្វើល្អសោះទោះបីចិត្តនឹងវាមិនសូវអាក្រក់ក៏ដោយប៉ុន្តែចេះតែស្មានអាស្មានខុសហ្នឹងវាបំផ្លាញប្រយោជន៍គេ ទោះបីមិនបានបំផ្លាញប្រយោជន៍អ្នកធ្វើល្អនោះតែអ្នកស្ដាប់ឮនោះជួនកាលគេកំពុងគ្រប់គ្រងសេចក្តីល្អហ្នឹងស្រាប់តែយើងនិន្ទាគាត់អារឿងគាត់ធ្វើល្អសោះអ្នកទៅកើតការសង្ស័យអាគាត់ហ្នឹងវាចឹងមែនទេបង្អាក់សេចក្តីល្អបាត់សរសើរចឹងដែរសរសើរបុគ្គលដែលមិនគួរសរសើរដោយស្មានយកតែមកថាយកតែមកអត់ស្ទាបស្ទង់អត់ពិចារណា ក្រក់សោះឯងទៅជាសរសើរលើកកម្ពស់សេចក្តីអាក្រក់នៅក្នុងសង្គមបាទអាហ្នឹងក៏ធ្លាក់នរកដូចគេច្រើនទម្លាក់ដែរប៉ុន្តែបុគ្គលឯណាសរសើរបុគ្គលដែលគួរសរសើរហើយបើគាត់និន្ទាវិញក៏និន្ទាបុគ្គលដែលគួរនិន្ទាពាក្យថាដែលគួរនិន្ទាហ្នឹងវាអាក្រក់មែនណាហើយគាត់ស្ទាបស្ទង់មើលទៅឃើញថាវាអញ្ចឹងមែនណាអត់ងាយខុសទេ តែមិនមែនដោយចិត្តឈ្នាននេះទេគាត់មានវត្ថុបំណងរបស់គាត់ទី1អាចធ្វើឲ្យនរនឹងខ្ជាក់ខ្លួន ទី2កុំឲ្យចាញ់បោកនរនឹងឬក៏នរនឹងមិនបោកក៏ដោយគាត់យល់ថាអញ្ចឹងកុំឲ្យអ្នកដទៃជឿតាមវិវិនិច្ឆ័យទាំងអស់គ្នារបៀបដូចយើងឃើញអឺតកងបើកអឺអីស្អី pilot បើក ដឹងថាកម្រងការច្បាស់អញ្ចឹងថានឹងបើកទៅបុកអាគារភ្លោះរបស់អាមេរិកកាំងអញ្ចឹងស្ដាប់ការសន្ទនាថាយើងនឹងបើកបុកចេះដឹងច្បាស់ដឹងច្បាស់យើងប្រាប់ភ្ញៀវថាកុំឲ្យជិះតាមនឹងឬក៏ប្រាប់អាកាសចរនឹងថាកុំឲ្យចេញយន្តហោះនឹងទៅទៅងាប់អាគាត់នឹងមិនល្អទេមិនចង់ធ្វើបាបគាត់នឹងមិនមែនចង់ឲ្យអ្នកដំណើរស្ទះដំណើរតែឃើញគ្រោះធំថាបើទៅតាមនឹងវាស្លាប់ របៀបនិន្ទានឹងហើយឡើងឋានសួគ៌នឹងរបៀបអញ្ចឹងមិនមែនទុជេបចោនោះទេមិនមែនទេមិនមែនខឹងហើយចំអកលក់លើយហៅ ថានិន្ទាគួរនិន្ទាមិនមែន ទេដោយការអនុគ្រោះខ្លាចគេវាគ្រោះថ្នាក់នោះអានឹងបាននិន្ទាដោយកុសលចិត្តហើយចុះបើចំអកលក់លើយពេបជ្រាយអានឹងមិនមែនទេហើយគួរធ្វើយ៉ាងណាស្មើថាធ្វើយ៉ាងណានឹងដូចជាជាមិនបាច់គិតថាគួរធ្វើយ៉ាងណាផងឲ្យទៅយល់ថាសេចក្តីល្អពិតជាល្អមែនទៅទៀត ផ្លូវរបស់យើងគឺយើងជាអ្នកដើរអ្នកដតីមើលពីចងាយមិនស្គាល់ផ្លូវរបស់យើងច្បាស់ទេអឺភិក្ខុសច្ចតរោគឹមថាញ់ឡុងសួរថាក្រេ3មិញឃើញគ្រូ3បានអត់យល់អញ្ចឹងអឺឆ្លើយសំណួរលោកមុនចោះថាក្រេ3សម័យមុនហើយនិងសម័យនេះយ៉ាងម៉េចសម័យមុនគេមិនធ្វើដោយ អឺរបៀបប្រពៃណីដោយសម័យតតមកទេហើយក៏មិនហៅជារបៀបសំដែងធัวក្នុងពិធីបុណ្យដែរសម័យមុនហៅថាសង្គីយនីតែក៏មិនមែនចេះតែធ្វើរឿយរឿយដែរក្រេ3ហ្នឹងដូចមានតែម្ដងមកកាលពេលដែលផ្ទៀងផ្ទាត់ធោវិន័យប៉ុណ្ណោះ ក្រោយពេលដែលពពុទ្ធប្រែតពៀនទៅ3ខែនោះ ព្រះអរហន្តលោកជួបជុំគ្នាហើយក៏និមន្តសិតតែព្រះអរហន្តដែល ជាបដិសੰវិទាអ្នកឆ្លៀសនៅក្នុងនិរុទ្ធនឹងភាសាបដិភាននៃសពគ្រប់នឹង500អង្គនឹងហើយមាន ព្រះ មហាកាសបៈជាប្រធិរៈធំហើយព្រះអនន្តធិរៈពៅអឺព្រះឧបល័យជាអ្នកត្រួតត្រងវិន័យយកមកផ្ទៀងផ្ទាត់ណារបៀបដូច conference មួយដ៏ធំ ដោយកាលដែលសម្ដេចជួនណាតលោក ទៅសង្គីនាដោយភូមិមាអញ្ចឹងជាពិធីមួយ ដែល ធ្វើដើម្បីត្រួតត្រងពុទ្ធសាសនាពិតប្រាកដមិនមែនធ្វើក្នុងកម្មវិធីបន់ទេអត់ទេហើយ រយៈពេល3ខែគាត់ណាត់ធ្វើធ្វើពិធីហ្នឹងបានចប់ តែសូមប្រកេនជំរាបថាការធ្វើលើកនោះមិនមែនជាលក្ខណៈធ្វើក្នុងកម្មវិធីបន់ទេមិនមែនប្រពៃណីទេគាត់រៀបចំ ដើម្បីធ្វើពិធីហ្នឹង ព្រះរាជាប្របាទអាជាសតុនឹងកសាងប្រមាណខែនោះបានរួចធ្វើកន្លែងហ្នឹងហើយនិមន្តប្រសង់មកគង់អីមិនអោយទៅបិណ្ឌបាតអីនាំប្របាកមកផ្ទះទៀងផ្ទាត់ធោវិន័យហ្នឹងអញ្ចឹងកាលដែលលោកធ្វើនោះ មិនមែនជា ប្រពៃណីទេសនាក្រេ3ក្នុងកម្មវិធីបុណ្យទេហើយនៅពេលដែលលោកដែលលោកធ្វើការឆ្លើយព្រះ កសបៈលោកឆ្លួឆ្លាសួរសំណួររឿងអីរឿងអីកាលព្រះអង្គនៅតនេះព្រះអង្គសំដែងអីអីអីចឹងទៅលោកឆ្លើយព្រះអនន្តឆ្លើយឬឧបល័យឆ្លើយចឹងទៅហើយដល់ពេលឆ្លើយហើយព្រះសង្គីតិកាចារ500អង្គទៀតហ្នឹងហៅថាសង្គីតិកាចារជាអ្នកផ្ទៀងផ្ទាត់ថាតើការឆ្លើយរៀបរាប់របស់ព្រះអនន្តនឹងព្រះឧបល័យនឹងត្រូវដែរឬទេព្រះសង្ឃីតិកាចារនឹងលោក repeat មកព្រមគ្នាទាំងអស់ថា ពិតជាអញ្ចឹងឯងមិនមែនគិតថាគណថាត្រូវហើយអីចឹងឯណាគឺសូត្រឡើងវិញទាំងអស់សូត្រព្រមគ្នាឡើងវិញថាពាក្យហ្នឹងពុទ្ធថាអញ្ចឹងមែន ថាអញ្ចឹងអញ្ចឹងអញ្ចឹងឧទាហរណ៍យន្តទេអីអីកុសលា ធម្មាកុសលាធម្មាផ្ទៀងត្រូវគ្នាទាំងអស់អញ្ចឹងនឹងហៅថាសង្គីតិកាចារហ្នឹងគឺជាអ្នកផ្ទៀងនៅចម្លើយរបស់ព្រះឧបល័យហើយនឹងព្រះអនន្តហ្នឹងហើយចាស់ចាស់យើងបង្កើតជា ពិធីប្រពៃណីទេសនាក្រេ3ហៅថាសង្គាយនាក្រេ3ថ្មគិតថាអាចល្អអាចនឹងមិនល្អល្អគាត់ថាបន្តិចល្អតែបន្តិចអត់ល្អច្រើនទេល្អគាត់ណាឲ្យដឹងថាប្រវត្តិនៃការសង្គាយនាយ៉ាងណាហើយកន្លែងខ្លះអត់ទាំងដឹងមិនប្រាប់ប្រវត្តិនឹងមិនផងថាយកតម្ងឲ្យតាំងខ្លួននាមខ្លួនឯងជាមហាកាសបៈអីអីអីអី ហើយដំបងគាត់ឲ្យអានសត្រាអីចឹងទៅយកពាក្យមហាកាសបៈយកមែនទែនយកមកសរសេរដាក់បន្តិចបន្តិចបន្តិចចឹងទៅមិនសូវអីយូរយូរទៅអានខ្លួនឯងរៀងឆ្លាតបន្តិចមកតាំងនាមខ្លួនឯងធ្វើមហាកាសបៈតាំងនាមបន្ទប់ធ្វើឧបល័យតាំងនាមបន្ទប់ធ្វើអដិញហើយដល់និយាយនិយាយខ្លួនឯងហើយថាខ្លួនឯងកាសបៈអានឹងកាន់តាយកដាក់ជើងយ៉ាប់ហ្មងដឹងស្អីទៅវិញហ្នឹងលោកព្រះរហន្តណាហើយយើងមកថាខ្លួនយើងជាកាសបៈខ្លួនយើង តាំងនាម ប៉ុន្តែនិយាយមិនដឹង10មិនដឹងខ្យល់កំ pl ែងពេញតរងណាប៉ុន្តែបើយើងទេសខេ3ខេ4ខេ5អីរឿងរបស់យើងឈ្មោះអីថារបស់យើងទៅអាហ្នឹងរឿងរបស់យើង តែគុំទៅតាំងខ្លួនឯងធ្វើកាសបៈទៅតាំងធ្វើអនន្តទៅតាំងធ្វើអដេញឧបល័យនោះវាមិនល្អទេអញ្ចឹងហើយបើយើងចង់ទេសក្រេប្រមាណទេសទៅព្រោះអញ្ចឹងប៉ុន្តែក្រោយថ្ងៃសនោមពួរដែរគុំមកដល់ថ្នាក់ដល់ក្រេ50អីអីលោកប្អូនលោកប្អូនអ្នកល្បីល្បី កាលមុនមុនខ្ញុំកណាអាត្មាថាឲ្យទៅចូលរួម ដែរដល់មើលទៅក្រេច្រើនពេកខ្ជិលហើយធ្វើបុណ្យមួយថ្ងៃពីរថ្ងៃទេសនាឡើងក្រេ50ហើយដូចយកទៅអួតគ្នាចឹងហើយធ្វើម្ដងម្ដងមិនអស់លុយតិចណាជួលសាលនោះផងអស់លុយរាប់ម៉ឺនណាហើយសួរទៅយល់ស្អីយល់អីម្នាក់3នាទី4នាទី5នាទីហ្នឹងមិនតាន់ខំរងចប់ហ្នឹងគេឲ្យចប់បាត់ហើយខ្លះក៏រៀបរាប់មកពីនេះពីនោះដូច ដូចទៅសំដែងដែងលបាំទៅវិញទៅវាមិនមែនរឿងសំដែងធម៌ចឹងបានគេនិមន្តថ្មទៅទេសនាក្រេច្រើនលើទៅមិនសូវចង់ទៅនិយាយត្រង់មែនទែនមិនសូវចង់ទៅទីមួយមិនដឹងថាមានប្រធានបတ်អីឲ្យច្បាស់ឲ្យមានការសួរដេញដល់ឬក៏ស្អីទៅបើដល់យើងពិនិត្យមើលទៅគេធ្វើអាដេញអី workshop របស់គេវាមានប្រយោជន៍ជាងគេដាក់ប្រធានបទច្បាស់លាស់លោកវាគ្មិននេះវាគ្មិននោះរួចហើយឲ្យគេសួរដេញដោលនេះមានប្រយោជន៍ខ្មែរយល់អញ្ចេះបានគេចេះថាអាត្មាបែកបាក់បែកពួកតឯងបើគេទទួលគំនិតអាត្មាបានវិញមិនមែនអីឲ្យតែអាត្មាទទួលគំនិតគេមិនបើអាត្មាយល់ថាវាមិនល្អឧទាហរណ៍ថាឥឡូវដាក់ទៅទេសនា10ក្រែឥឡូវយើងគិតពីចំណាយ ចំណាយពេលវេលាទៅពីខេត្តមួយពីខេត្តមួយក៏យកលោកល្បីល្បីទៅជួបគ្នាណាអា10ក្រែហ្នឹងឧទាហរណ៍អញ្ចឹងហើយទៅដល់ឲ្យ5នាទីឲ្យ10នាទីហើយឆ្លើយហើយក៏ឆ្លើយដល់គ្មានពីណាមកបញ្ជាក់ថាវាខុសវាត្រូវល្មិចឃើញទេឥឡូវនិយាយពីប្រយោជន៍វិញមិនមិនថាអីខ្ញុំខ្ញុំថាឲ្យជួបគ្នាទៅ សាមគ្គីគ្នាថាណូសាមគ្គីគ្នាមិនមែនបែបហ្នឹងទេសាមគ្គីគ្នាមិនមែននៅលើក្រេទេសបរិຫານញាតញោមទេ ដូចខ្ញុំកណាអាត្មាធ្លាប់ប្រកាសអញ្ចឹងបើចង់សាមគ្គីគ្នាធម្មកថាជួបជុំគ្នាទៅកុំតល់តែគេមុនបនបានជួបគ្នារាល់ថ្ងៃលោកមិនដែលចង់ជួបគ្នាឯណាប្រសក់អ្នកមុនឲ្យជួបគ្នាហ្នឹងហើយព្រមទៅដោយសារវាបានលៀបសការៈអង្ពេលទៅហ្នឹងមកជាជួបជួបគ្នាហ្នឹងនិយាយអស់អញ្ចឹងទៅសាក់គេមុនហ្នឹងមកលើមកប្រជុំអត់បានទេសអត់បានអីងាយមកទេងាយតែហ្មង វាខុសគ្នាដូចដូចកណាសួរមិញថាសម័យឥឡូវទេសនាមិនថាទេសនាឥឡូវប្រសក់អ្នកហៅទៅទេអាជុំគ្នាណាអាគេ3គេ4គេ5ហ្នឹងមិនខ្លួនលោកអ្នកណាត់គ្នាទៅអឺឥឡូវយើងជួបជុំគ្នាណាមិត្តភ័ក្តិបើអញ្ចឹងល្អឥឡូវយើងគិតទៅសំដែងធัวញោមណាស្ដាប់នៅភូមិនោះម្ដងណាបង្កើតកម្មវិធីសំដែងឲ្យគាត់យល់យើងធ្វើអញ្ចេះទៅរៀបប្រធានបទចេះចេះចេះចេះសំដែងមិនឲ្យគាត់យល់ មែនទេណាមិនដឹងគ្នាផងនោះមកទីទាំងមិនដឹងមកពីណាផងក្រេ5ក្រេ6គ្នាមិនដឹងខ្យល់អីផងគឺកាលសួរនេះឆ្លើយនោះឲ្យទៅរួចខ្លួនសិនអាត្មាស្ដាប់ទៅអង្គខ្លះឆ្លើយគៀងគៀងគៀងគៀងអត់ចំអាសំណួរហ្នឹងមកឲ្យទៅរួចខ្លួនកុំឲ្យគេថាល្ងងទៅតែដល់អញ្ចឹងមានប្រយោជន៍អីមែនអត់បានអាត្មាគិតថាអញ្ចេះគិតថា យើងអ្នកតើបំភ្លឺគេហ្នឹងអាត្មាទុកខ្លួនឯងជាពលឺមួយដែរ អ្នកដែលពូកែនិយាយឬក៏មានការពយល់បានល្អល្អដល់ច្រើនទៀតហ្នឹងឧទាហរណ៍ថាក្នុងមួយម៉ោងបើយើង ធ្វើការកន្លែងផ្សេងគ្នាដូចបានច្រើនជាងអីកុំទៅជួបគ្នា មកក្រេឡាមកកន្លែង4 10 20ក្រេអញ្ចឹងណាដោយអត់ប្រយោជន៍ដើរប្រច្រាស់ពីសម័យពុទ្ធបានទេព្រះសម្មាសម្ពុទ្ធបញ្ជូនសាវកទៅថាផ្លូវមួយទៅតែមួយបានហើយ កុំទៅផ្លូវមួយពីរអង្គឡើយអាហ្នឹងពេលដែលព្រះអង្គបញ្ជូនឲ្យទៅសម្ដែងធម៌ប្រាប់បរិស័ទណាគឺខុសគ្នានេះយើងប្រមូលអ្នកល្បីមកជុំគ្នាដើម្បីអីបានបរិស័ទច្រើនបានល្បីបានអីត្រឹមតែក្រេត្រឹមតែ3 4អីហ្នឹងវាល្មមដែរតាមវត្តខ្លះដោយអង្គខ្លះមិនងាយបានទេយើងការបង្កើតកម្មវិធីចាំមកក្រោយក្រោយទៅនៅវត្តខ្ញុំកណាអាត្មានៅពោធិ៍សាត់ហ្នឹងបនកឋិនបនអីធំធំហ្នឹងគេចេះសួរថាមុនលោកពីណាមកទេអាមិនបាច់ទេលោករៀននៅនឹងចេះនឹងទេសនឹងទៅ យូរយូរមានមិត្តភ័ក្តិអីមុនលោកមកមួយអង្គពីរអង្គអីបានឲ្យឱកាសលោកនៅវត្តហ្នឹងលោកទេគេសួរថាម៉េចក៏មិនហៅអ្នកល្បីហើយចុះអ្នកក្រោយបើមិនយើងឲ្យមិនឲ្យឱកាសបើគ្នាបានស្អីល្បីឯងដើរល្បីម៉ៅយកតែឯងរហូតចឹងហ្នឹងហើយអាត្មាខណៈឧទាហរណ៍ថាបើយើងវាមានសមត្ថភាពពន្យល់គេដូចជាមិនបាច់ទៅជុំគ្នាក្នុងកម្មវិធីបន់នឹងច្រើនហើយឧទាហរណ៍ថាអាត្មាឧទាហរណ៍ថាក្នុងបន្ទប់មួយដូចតែអំពូលបន្ទប់ខ្លះវាត្រូវការអំពូលតែមួយឬពីរឯងតែបើសិនជាយើង យកអំពូល10យកទៅដាក់នៅក្នុងបន្ទប់តែមួយវាដូចជាមិនមែនដើម្បីភ្លឺទេគ្រាន់ដើម្បីស្អាតទេអាអានឹងវាមានទិសដៅខុសគ្នាឧទាហរណ៍អំពូលអំពូលរំយោលប្រើភ្លើងច្រើនណាគេមិនមែនដើម្បីភ្លឺអានឹងដើម្បីស្អាតអញ្ចឹងបើយកអ្នកល្បីល្បីទៅជុំគ្នាទេម្ដងហ្នឹងឲ្យថាដើម្បីផ្សព្វផ្សាយធัวអាត្មាថាដូចមិនមែនទេអានឹងដូចដើម្បីល្អមើលទេហ៎ដើម្បីបានប៉ុននឹងវាក៏ក្រឹកក៏ក្រែងបានអ្នកល្បីមកច្រើនអានឹងឃើញ មើលទៅឃើញអញ្ចឹងវិញមើលឲ្យដល់ជំរៅទៅឃើញអញ្ចឹងមែនមិនដើម្បីចេះដឹងទេព្រោះឧទាហរណ៍ថាបើនៅនឹងវាមាន សមត្ថភាពបញ្យល់មនុស្សហើយអ្នកដែលដែលដែលមានបទពិសោធន៍ច្រើនក្នុងការនិយាយឲ្យគេស្ដាប់ហ្នឹងតែម្នាក់ឯងហ្នឹងបានទេមួយរោងហ្នឹងជួនកាល2អង្គអីហ្នឹងបាន3អីហ្នឹងអស់ហើយត្រឹមប៉ុណ្្នឹងចុះតែបើដាក់ដល់10ដល់20ដល់50អាហ្នឹងមិនមែនដើម្បីចែកចំណេះទេដើម្បីល្អមើល ដូចចំណាអាត្មាឧទាហរណ៍ពន្លឺអឺអំពូលចឹងអំពូលខ្លះនោះអាចទម្លាក់មកសម្រងពីលើមកគេប្រើអីអាដូចពេជ្រណាហើយដាក់អំពូលច្រើនច្រើនច្រើន សួរថានឹងដើម្បីបំភ្លឺឬមិនមែនទេដើម្បីល្អមើលអញ្ចឹងអាក្រេឡើង4 10 20ឡើងទៅមិនមែនដើម្បីផ្ដល់ចំណេះដឹងទេ គឺដើម្បីល្អមើលហើយមែនតែនទៅឃើញសម័យសង្គីយនីដែលលោកសង្គីយនីតែ3អង្គហ្នឹង លោកប្រាស់ព្រះអរហន្ត500អង្គមិនមែនចាំបាច់ត្រូវឡើងក្រេងអស់គ្នាទេមិនមែនពេលវេលាវាមានកំណត់ហើយយើងឲ្យទៅរៀងល្បីបន្តិចទៅចូលរួមបំបានឡើងក្រេឬមិនកើតវាសើធំអស់គ្នាអញ្ចឹងមិនកើតទេចាំអាត្មាជាដើរបាយតឯងតឯងនឹងក្នុង ទស្សនៈគេយល់ថាអាត្មាបាយតណាថាទៅទៅទេអាត្មាដូចបលមុំនិយាយឲ្យគេយល់បានមករោងប៉ុណ្ណឹងអាត្មាម្នាក់ឯងមុំមិនមិនកំណាញ់ចង់បានអីថាអីអញទេម្នាក់ឯងដើម្បីបានលុយម្នាក់ហ្នឹងអត់ទេ ទេហើយតាមប៉ុន នៅស្រុកខ្មែរដឹងទៅទេសតាណាដាក់លុយតានឹងហ្នឹងមានយកលុយហ្នឹងណាបើថាទៅទេសទៅយកលុយប្រមូលតែឯងពិបាកចែកគេអាហ្នឹងវាថាជារឿងតែយល់ផ្សេងថាល្មមតែម្នាក់ឯងឬក៏ពីរនាក់បីនាក់ហ្នឹងបានហើយតែឡើងដល់10ដល់20ពងអួតទេអាហ្នឹងពងអួតតែហ្មងហើយគេយល់ហ្នឹងធ្វើចឹងឲ្យលោកសាមគ្គីគ្នាអាត្មាថាសាមគ្គីខ្មោចហៅ ជួបជុំគ្នាស្ងាត់ស្ងាត់សូវចង់ជួបហ្នឹងពាក្យថាជុំគ្នាប្រជុំគ្នាអាហ្នឹងវាទល់ទៅពីឆន្ទៈរួម គ្នាមិនបាច់ពីណាបខំទេអាហ្នឹងដោយសង្គាយនាដែលអឺព្រះរហន្តលោកធ្វើអញ្ចឹងមិនមែនផ្ដាំដោយកុហកអ្នកណំទេរាល់សង្គាយនាទាំងអស់សិតតែប្រសងលោកមើលឃើញថា បើយើងមិនជុំគ្នាទេធម៌វិន័យនឹងវិន័យម្នាក់ថាអញ្ចេះម្នាក់ថាអញ្ចោះ ហើយមូលហេតុដែលខ្ញុំកណាថ្មនាំគ្នាធ្វើសមាគមធម្មកថាគឺដើម្បីអញ្ចឹងបើអញ្ចឹងប៉ិនក៏មានអ្នកចូលរួមដែរមិនអត់ទេប៉ិនខណ្ណាជាទស្សនៈរបស់ខ្ញុំកណាថ្មថាបើព្រះអង្គគ្រប់អង្គអ្នកល្បីល្បីនឹងពិតជាចង់ឲ្យពុទ្ធសាសនារីកចម្រើនធម៌វិន័យនឹងល្អមែនទៀងទាត់ត្រូវគ្នាមែនអាជុំគ្នា50ក្រេមុខញាតិញោមនឹងអត់ប្រយោជន៍ទេអត់ប្រយោជន៍ទេអានឹងគឺបើកត់មិននិមន្តយើងមកជុំគ្នាយើងជែកគ្នាថាតើយើងត្រូវដោះស្រាយម៉េច វិបត្តិក្នុងសាសនានឹងវាអញ្ចឹងដែរនេះទៅជាការងារការងារពិតប្រកបដោយឆន្ទៈមែនសំណួរសល់ពីសប្តាហ៍មុនអាមើលតាមនេះប្រហែលជាមិនទាន់